ដែលត្រូវលើកយកមកបកស្រាយជូនបងប្អូនលោកអ្នកនាងកញ្ញាទាំងអស់ស្ដាប់អឺបាទថ្ងៃនេះយើងផ្សាយ3 channel បាទគឺ channel ទូទស្សនការសម្លេងអ្នកសការទីទី2និងទី3ហើយនិង YouTube បាទហើយអ្នកដែលកំពុងទស្សនានៅលើកញ្ចក់ទូរទស្សន៍នេះយើងសរុបគ្នាទាំងអស់មាន206អ្នកបាទដែលកំពុងទស្សនាទាំង3 channel បាទហើយសូមជម្រាបសួរសម្ដេចបងអូនតាលេផងដែរសូមជម្រាបសួរបាទ បាទជំរាបសួរសម្ដេចព្រាមខ្ញុំចង់ជំរាបជូនបងប្អូនដែលបងប្អូនដែលឃើញនៅក្នុង page ដែលយើងកំពុងតែផ្សាយនេះ page លេខ3ដែលមានដាក់លេខ3នៅពីមុខរបស់ទូទួលអ្នកសិកាហ្នឹងគឺចាប់ពីស្អែកឬក៏លើក្រោយទៅគឺពួកយើងនៅផ្សាយតែនៅលើ page ហ្នឹងទេយើងនឹងជួបផ្សាយនៅលើ page ទី2ហ្នឹងហើយបាទ page ដែលយើង តែងតែផ្សាយកន្លងមកហ្នឹងគឺយើងជប់ផ្សាយទៅលើហ្នឹងហើយយើងផ្លាស់ប្ដូរមកផ្សាយនៅលើ page ដែលមានលេខ3នៅពីមុខដាក់ថាទូទួលអ្នកសិកាហើយសូមបងប្អូនចូលរួមចុច like ហើយនិង follow នៅលើ page ហ្នឹងទៅដើម្បីឲ្យពេលដែលពួកយើងផ្សាយ Facebook វាបញ្ជូនឡូតនៅក្នុងទូរស័ព្ទឲ្យបងប្អូនដឹងបាទដូច្នេះបើសិនជាបងប្អូនបាត់អត់ឃើញពួកយើងគឺពួកយើងនៅលើ page ថ្មីហើយបាទសូមអរគុណបាទ បាទហ្នឹងហើយបងប្អូនជួយនេះទៅពីព្រោះព្រួយទីទៀតមានបញ្ហាហើយសូមសូមឲ្យបងប្អូនដែលកំពុងតែមើលទស្សនានៅលើ page លេខ3 page ថ្មីហ្នឹងសូមបងប្អូនជួយ share ចែករំលែកផងបាទបាទហ្នឹងហើយបងប្អូនបាទដោយសារមករយៈមុននេះយើងមានប៉ះជាមួយនឹងតកូលហ៊ុនបាទចំពេកបាទបាទតកូលហ៊ុនហើយនឹងគេបាទគេ report យើងមួយចំទៅបាទ ចឹងទៅមិនបញ្ហាទេយើងបង្កើតเพจមួយផ្សាយថ្មីទៀតបាទនៅតែបន្តការងារយើងបន្តទៀតបងប្អូនណាបាទចឹងជួយ like និង follow បាទเพจថ្មីបាទថ្ងៃនេះប្រធានបទដែលខ្ញុំដាក់នៅក្នុងការផ្សាយនេះគឺដាក់ថាសំរងស៊ីនិងកម្មសខាជាមនុស្សតែមួយបាទមូលហេតុដែលខ្ញុំដាក់នេះគឺថ្ងៃហ្នឹងគឺជាថ្ងៃដែលតុលាការបាទបើកសាវនាការកាត់ក្តីលោកកម្មសខាបាទកាត់ក្តីលោកកម្មសខា ចឹងក៏យើងដាក់ជាប្រធានបទនេះឡើងហើយមុននឹងដាក់ប្រធានបទនេះខ្ញុំមានវីដេអូខ្លីៗចំនួន2ចាក់មុននឹងធ្វើការបកស្រាយទៅលើប្រធានបទនេះហើយនឹងយើងនឹងដកស្រង់នៅផ្សេងផ្សេងបងប្អូនអាចជាខមមិនមកហើយយើងនឹងដកស្រង់បាទហើយយើងនឹងផ្សាយពីនេះពីនោះបាទថ្ងៃនេះយើងសូមជម្រាបព័ត៌មាននឹងដល់បងប្អូនយើងប៉ុណ្ណឹងបាទអញ្ចឹងសម្រាប់បងអូនដែរណាបាទបាទអរគុណបងអឺ បើបងប្អូនមានអ្វីចង់ចូលរួមសូមបងប្អូនមេត្តាសរសេរ comment មកហើយពួកយើងនឹងឆ្លើយបកស្រាយជូនបងប្អូនក៏ប៉ុន្តែអ្វីដែលប្រធានបទគោលដៅប្រធានបទរបស់យើងគឺពាក់ព័ន្ធទៅនឹងកសំនឹងស៊ីនឹងកម្មតការជាមនុស្សតែមួយបាទបាទហើយឃើញមាត់ខ្ញុំរួចបាទមែននេះថ្ងៃនេះមាត់ចោលធម្មតាបាទដកថ្មិញបាទមាត់វាចបាទវាចមកចំហៀងបងប្អូនណាបាទ មើលអត់ដឹងទេបងមើលអត់ដឹងទេដឹងទាញទាញបាទស្អែកស្អែកដឹងហើយពីព្រោះចាក់ថ្នាំស្ពឹកមិនទាន់បាត់ស្ពឹកផងស្ពឹកអត់ទាន់បាត់ទេប៉ុន្តែស្អែកបានដឹងហើម អញ្ចឹងបាននិយាយទៅរឿងកងៀងកងៀងហើយមិនមិនមិនមិនសូវលះណាបងប្អូនណាសារអញ្ចឹងហើយបាទខ្ញុំសូមជ្រាបឱកាសហ្នឹងបងសូមជម្រាបសួរបងប្អូនយើងដែលកំពុងតែគាត់ចូលរួមតាមដានទស្សនាជម្រាបសួរបង Kimberly Chong ជម្រាបសួរ Britney Baker បងបាទខ្មែរក្រោកទើបខ្មែរកងវងអ្នកមីងលីលីសុងនៅកាលីហ្វ័រញ៉ាបងសម្បត្តិអីគ្នា បាទបាទសួរពីចងាយទាំងអស់គ្នាបងសវត្ថិផលបាទសផលអឹមសផលអឹមគាត់មើលពី YouTube តាម channel YouTube បងខ្មែរអង្គជនជាតិភាគតិចបាទពីរតមែនបាទបាទទាពងទាភួងសំទោសបាទច្រឡំអានខុសមិនទៅទាពង បាទអ្នកមើលគឺ បាន like share like share ច្រើន ហើយ316នាក់ហើយនៅលើកញ្ចក់ទូទួលនេះអឺ300ហ្នឹងលេខទេបងអឺនៅលើអឺ page ចាស់ទេប៉ុន្តែ page ថ្មីយើង គឺ28នាក់អឺ YouTube 31នាក់ហើយនឹង page ចាស់ហ្នឹង260 268យើងសរុបទាំងអស់ទាំង3 channel ហ្នឹងបានចូលក្នុងនេះណា ហើយបងប្អូនថាអូเพจនឹងមិនក៏ផ្សាយធ្លាក់ចុះអីធ្លាក់ចុះគឺអញ្ចឹងណាបងប្អូនណាបាទវាធម្មតាទេបាទពីព្រោះមករយៈហ្នឹងគឺទូទួលមនសិការហ្នឹងជាពិសេសបងរតនាហើយបងឡុងហ្នឹង គឺយើងឆ្លើយតបទៅនឹងរឿងតែងតាំងខ្លួនម៉ាណែតខ្លាំងមែនតើបាទបាទរហូតដល់វាធំចរចាបាទបាទយើងនិយាយពីរឿងអឺ ប្រវត្តិហ៊ុនម៉ាណែតមិនច្បាស់លាស់ផងមិនដឹងជាកូនអ្នកណាឲ្យពិតប្រកបអីចឹងណាការដែលយើងវាយចំចំណុចរសើបរបស់គេគឺគេប្រើវិធីគ្រប់បែបយ៉ាងដើម្បីបំផ្លាញយើងអញ្ចឹងជាធម្មតាទេបាទបាទប៉ុន្តែយើងអត់ឈប់ទេបាទយើងរកយើងមានផ្លូវយើងដើរបន្តទៀតអញ្ចឹងណាបងបងរតនាបងប្អូនបាទហ្នឹងហើយបើតែខ្ញុំទេការពាក្យចារកម្មយួននៃអីហ្នឹងគឺគេ report ខ្ញុំឲ្យតែខ្ញុំសរសេរចារកម្មយួន ហ៊ុនស៊ីណាតហ៊ុនបាណែតស្អីស្អីដូចជាមានពាក្យនឹងមួយទៅវាទៅដល់ Facebook បាទហ្នឹងគេប្តឹងខ្ញុំរឿងហ្នឹងបាទអត់អីទេអឺឲ្យគេអាហ្នឹងគេមានលុយគេនិយាយចំទៅគេមានលុយអានេះគេយកលុយលុយលក់ជាតិលុយអីហ្នឹងយកមកធ្វើអញ្ចឹងណាបងប្អូនណាគេអត់យកទៅជួយប្រជាជនទេគេយកមកជួលក្រុមហ៊ុន Facebook ឲ្យមកធ្វើបាបពួកយើងបាទតែមិនអីទេពួកបងប្អូនយើងនៅតែបន្តគ្រប់គ្រងយើងតទៅទៀតហើយយើងនៅតែផ្សាយមិនចោះចាញ់ពួកវាទេ នៅប្រមាណអ្នកក៏យើងផ្សាយដែរសំខាន់បងប្អូនយកទៅដាក់ YouTube បាទរាប់ពាន់រាប់ម៉ឺនអ្នកគាត់មើលនៅតាម YouTube គាត់ call មកបាទគាត់គ្រប់គ្រងយើងពួកយើងរហូតបាទទោះបីយ៉ាងណាក៏ដោយបាទបងប្អូន YouTube ក៏យកទៅដាក់ហើយបាទអត់អីទេតលេសម្រាប់តលេយើងបន្តការងារយើងបន្តទៀតអត់មានប្រជប់ទេបាទបាទបាទហ្នឹងហើយដែលដែលជាគោលបំណងរបស់ពួកយើងបាទ ធម្មតាយើងដើរកាត់ភ្លៀងយើងទៅទឹកយើងនឹងទៅទឹកភ្លៀងប៉ុន្តែយើងអត់ឈប់ដើរទេយើងនៅតែបន្តដំណើរយើងបាទបាទសម្ដេចសេងរតនាវាចមាត់ក៏នៅតែផ្សាយដែរចេះថាបងឯងមិនទាន់នឹងស្អែកចាំមើលស្អែកវាខ្លាំងមើលបើហ៊ានផ្សាយអាហ្នឹងបានបានប្រកែឥឡូវអត់ទាន់វាទេមើលអត់ទាន់ដឹងទេបាទមើលមុខឡើងប៉ោអូខេ ឥឡូវដាក់ដាក់ការនេះវីដេអូខ្លី ពាក់ព័ន្ធទៅនឹងប្រសាសន៍របស់លោកកឹមសុខានិងលោកសំរងស៊ីបន្តិចទៅមុននឹងយើងធ្វើការបកស្រាយទៅលើប្រធានបទរបស់យើងបាទអញ្ចឹងសូមទស្សនា ដូចតទៅបាទអញ្ចឹងខ្ញុំចង់បកទៅពីរឿងដែលខ្ញុំបាទសម្ភាសអាដាមទាំងពីរមុនការបោះឆ្នោតបន្តិចពីព្រោះប្រជាពលរដ្ឋនៅតែ សូមកុំអោយអាយដាមកបត់គ្នាសូមកុំអោយអាយដាមបំបែកបំបាក់បានខ្ញុំសូមសួរម្ដងទៀតមើលបើសិនជាមានការបោយដៃដើម្បីបំបែកអាយដាមទាំងពីរតើអាយដាមទាំងពីរនៅតែសន្យាថានឹងមិនបែកបាក់គ្នាទេខ្ញុំបានចំពោះមុខប្រជារាស្ត្រខ្មែរគ្រប់ខេត្តក្រុងដែល លោកកឹមសុខាឲ្យខ្ញុំបានទៅសួរសុខទុក្ខប្រជាពលរដ្ឋពេលយុទ្ធនាការឃោសនាបោះឆ្នោតខ្ញុំបានប្រាប់ជម្រាបបងប្អូនថា គឹមសុខានិងសំរងស៊ីជាដៃគូស្លាប់រស់ដើម្បីសង្គ្រោះជាតិយើងទាំងអស់គ្នាហើយជំហរនេះ គឺយើងនៅរក្សាជារៀងរហូតខ្ញុំសូមបញ្ជាក់ដោយលោកប្រធានសំរងស៊ីផងដែរគឺថាយើងដែលរួបរวมគ្នានេះ គឺដើម្បីផ្លាស់ប្ដូរហើយយើងលះបង់រហូតដល់យុគជីវិតប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងច្រើននេះគឺដើម្បីសង្គ្រោះជាតិដូច្នេះ យើងមិនមែនលះបង់ដើម្បីតំណែងលះបង់ដើម្បី ផលប្រយោជន៍ផ្ទាល់ខ្លួនទេការលះបង់របស់ពួកយើងនេះខ្ពស់ណាស់ហើយអ្វីដែលធ្វើឲ្យយើងមិនអាចក្បត់គ្នាបានមិនអាចក្បត់ ប្រជារាស្ត្របាន គឺការសម្ដែងរបស់ប្រជាប្រដ្ឋនៅពេលយុទ្ធនាការនេះរាប់សែនរាប់លានអ្នកដែលគេបង្ហាញឲ្យយើងឃើញនឹងភ្នែកខ្លួនយើងហើយគេសប្បាយចិត្តនឹងយើងចាប់ដៃគ្នាគេពេញចិត្តនឹងយើងរួបរวมគ្នាដូច្នេះមួយជីវិតរបស់យើងមិនអាច បែកមួយជីវិតមកបាទមួយជីវិតបែកបែកក្នុងគោលក្នុងយុទ្ធសាស្ត្រក្នុងទិសដៅដែលយើង សង្គ្រោះជាតិជាការសន្យា មួយយ៉ាងមុតមមណាមួយជីវិតបាទបាទពេលណាលោកកឹមសុខាដែលជា ប្រធានស្របច្បាប់ ទទួលបានសេរីភាពពេញលេញឡើងវិញសេរីភាពពេញលេញនេះគឺថាអាចធ្វើសកម្មភាពនយោបាយ មិនត្រឹមតែនិយាយទេគឺធ្វើសកម្មភាពចេញមុខយ៉ាងសកម្មហើយលោកកឹមសុខានិយាយបង្ហាញយោបល់របស់លោកផ្ទាល់មិនមែនមានអ្នកបកស្រាយមិនចាំបាច់មានថៃបកទេត្រូវអាចនិយាយខ្លួនឯងហើយពេលបច្ចុប្បន្ននេះតលតែនៅក្រៅប្រទេសចេញមកក្រៅប្រទេសមួយរយៈពេលយ៉ាងខ្លីក៏បានដែរបានលោកមានសេរីភាពនិយាយដោយថានិយាយទៅអរគុណសហ ភាពអឺរ៉ុបនៅទីក្រុង Brussels ប្រទេស Belgium ទៅតែ24ម៉ោងក៏បានសម្វិលត្រឡប់មកប្រទេសកម្ពុជាវិញពេលដែលនៅក្រៅប្រទេសហ្នឹងពេលហ្នឹងមានសេរីភាពនិយាយពេលហ្នឹងលោកគឹមសុខាថាម៉េចខ្ញុំនឹងគោរពតាមអ្វីដែលខ្ញុំបានសន្យាគឺខ្ញុំនឹងលាលែងពីតំណែងជាប្រធានស្ដីទីឲ្យលោកគឹមសុខាធ្វើជាប្រធានគណៈបកសង្គ្រោះជាតិពេលនោះមានន័យថាគណៈបកសង្គ្រោះជាតិរស់ឡើងវិញហើយ តំណែងនឹងរបស់គាត់ដដែលណាមានទណ្ឌនាយកខ្ញុំគាត់ទៅស្ដីទីតើស្ដីទីមានន័យថាបរោះអាសន្នតើពេលលោកកឹមសុខាមិនអាចធ្វើការកើតសូម្បីតែនិយាយស្ដីក៏មិនអាចនិយាយបានពេលហ្នឹងខ្ញុំត្រូវធ្វើប្រធានស្ដីទីត្រូវមានម្នាក់ចេញមុខតំណាងឲ្យគណៈបកដឹកនាំគណៈបកតែពេលណាលោកកឹមសុខាគាត់មានសិទ្ធិសេរីភាពពេញលេញដើម្បីដឹកនាំគណៈបកគឺគាត់អត់មានខ្លាចហ៊ុនសែនគាត់អត់មានខ្លាចអ្នកណាទៀតមកលួចធ្វើបាបគាត់ចាប់គាត់អីឡើងវិញហើយគាត់មានសន្តិសុខ100%ពេលហ្នឹងយើងអាចជឿជាក់ បានប៉ុន្តែពេលណាគ្រាន់តែមានអ្នកបកស្រាយថាអញ្ចេះថាអញ្ចោះយឺមិនទាន់ជឿខ្ញុំសូមជម្រាបទៅបងប្អូនជនរួមជាតិទាំងអស់ហើយជាពិសេសអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិថាគុំគ្រប់គ្រងសំរងស៊ីជាបុគ្គលគុំគ្រប់គ្រងគឹមសុខាជាបុគ្គលអាស្រ័យលើជំហរសំរងស៊ីអាស្រ័យលើជំហរគឹមសុខាបើបុគ្គលដែលយើងឲ្យធ្វើមេយើងនោះបើបុគ្គលនឹងនៅស្មោះត្រង់បុគ្គលនឹងរក្សាឧត្តមគតិដើមរបស់យើងទាំងអស់គ្នានឹងសម្ដៅតាមបុគ្គលនោះតែបើបុគ្គលនោះបោះបង់ឧត្តមគតិដើម ដើមរបស់យើងហើយបុគ្គលនោះធ្វើអ្វីមិនសមរម្យធ្វើឲ្យយើងបាត់បង់ការជឿជាក់កុំដើរតាមកុំដើរតាមបុគ្គលបុគ្គល ទាំងមេទាំងអ្នកដែលគ្រប់គ្រងត្រូវតែមានឧត្តមគតិដូចគ្នានឹងហើយក្នុងជួរគណៈបកសង្គ្រោះជាតិសិទ្ធិអ្នកស្ម័គ្រចិត្តយើងមានទទួលប្រាក់ខែណាផ្ទុយទៅវិញយើងចាយលុយយើងហ្នឹងហើយយើងរងគ្រោះការគម្រាមកំហែងគ្រប់សពបែបមកលើយើងដូច្នេះយើងមិនមែនមានចៅវាយទេមិនមែនថៅខែមិនមែនអ្នកណាជួលយើងអត់មានអ្នកណាប្រើយើងបង្ខំយើងបានយើងធ្វើ ដោយស្ម័គ្រចិត្តអញ្ចឹងតើទៅពេញចិត្តយើងដែរបានយើងធ្វើយើងស្ម័គ្រចិត្តតែតើយើងពេញចិត្តអញ្ចឹងហើយពេញចិត្តអានឹងអាស្រ័យលើការវិនិច្ឆ័យបើយើងឃើញថាបុគ្គលនោះ ជាទីគោរពនឹងយើងចាត់ទុកបុគ្គលនោះជាមេយើងយើងដើរតាមតែបើបុគ្គលនោះធ្វើអ្វីឲ្យយើងបាត់បង់ការបាទបងប្អូនលោកអ្នកនាងកញ្ញាទាំងអស់បានទស្សនានិងសន្តាប់ នៅ សារវីដេអូខ្លីទាំងពីរនេះហើយ គឺបញ្ជាក់ហើយគឺថាសំរងស៊ីកម្មសខាជាមនុស្សតែមួយបាទ គឺច្បាស់ហើយហើយលោកទាំងពីរគឺសន្យានឹងរួបរวมគ្នាអស់មួយជីវិត បាទរួបរวมគ្នាអស់មួយជីវិតបាទហើយបើសិនតាអ្នកណាបែកគឺអ្នកនឹងគឺបាទ0ហើយ0ហើយគឺ បានសន្យាគ្នាបងប្អូនណាគឺចំពោះមុខប្រជាពលរដ្ឋបាទទូទាំងប្រទេសក្នុងប្រទេសនិងក្រៅប្រទេសច្បាស់លាស់ណាបាទវីដេអូនេះគឺយើងទុកជាផុសតាងជាឯកសារតម្កល់ទុកជាប្រវត្តិសាស្ត្រមិនអាចបំភ្លេចបានទេហើយថ្ងៃនេះ ជាថ្ងៃ កាត់ក្តីលោកប្រធានកម្មសខាបងដែរបាទនៅក្នុងប្រទេសកម្ពុជាបាទយើងសង្ឃឹមថាតុលាការនឹងលើកលែងការចោទប្រកាន់បាទទៅលើលោកប្រធានកម្មសខាហើយយើងនៅតែរក្សាតម្លៃកម្មសខាសមរង្ស៊ីជាមនុស្សតែមួយដដែលបាទមកទល់ពេលនេះយើងអត់មានដែលមានតែពេលណាដែលយើងថាពួកគាត់ទាំងពីរបែកបាក់គ្នាទេហើយកន្លងមកមាន ពាក្យចរចាបរាមផ្សេងផ្សេងអានឹងគ្រាន់តែជា មនុស្សមួយចំនួនទេដែលជាមនុស្សរបស់គណៈបកប្រជាជនទេបាទធៀបពិតទៅគឺអ្នកដែលសង្គ្រោះជាតិពិតប្រកបគេមិននិយាយរឿងបែកបាក់និយាយរឿងសំរងស៊ី រឿងកម្មសខាអីទេគឺថាបុគ្គលទាំងពីរនេះនៅតែជាមនុស្សតែមួយរបស់គណៈបកសង្គ្រោះជាតិដដែលបាទសូមអញ្ជើញបងអូនដាលេអ៊ុយធ្វើការបកស្រាយពាក់ព័ន្ធទៅនឹងវីដេអូទាំងពីរនេះបាទសូមអញ្ជើញបាទជាពិសេសវីដេអូចុងក្រោយដែលយើងលោកប្រធានក៏បានសម្ភាសជាមួយនឹងលោកជុនច័ន្ទបតកាលពីឆ្នាំ2020ហ៎បង បាទកន្លងទៅ ពាក់ព័ន្ធទៅនឹងគោចំហរបស់លោកកម្មសខាអឺការលើកឡើងរបស់លោកប្រធាន គឺត្រឹមត្រូវ100%ពីព្រោះ អ្វីដែលលោកកឹមតខានៅក្នុងកំដាប់ដៃរបស់ហ៊ុនសែនគេមានគំនាបគេគំរាមកំហែងគ្រួសារគាត់អឺម្ដាយគាត់គឺនៅក្នុងដៃគេគេអាចយកអ្នកណាមួយដែលជាមនុស្សជាទីស្រឡាញ់របស់គាត់ធ្វើជាចំណាប់ខ្មាំងឬក៏គំរាមគាត់យើងអត់ដឹងទេ បាទប៉ុន្តែចំហគំនិតរបស់លោកកឹមសខា គាត់ស្ងៀមស្ងាត់គាត់មិនទាន់ប្រកាសថាបែកដូច្នេះគឺគាត់នៅជាមួយយើងត្រង់នឹងគឺគ្រប់គ្រាន់យើងអាចយល់អំពីចិត្តគាត់យើងអាចយល់អំពីជំរឿចិត្តដែលគាត់មិនអាចធ្វើអ្វីបាន មិនអាចនិយាយអ្វីបានបាទបាទដូច្នេះគឺបញ្ជាក់ចំហរបស់គាត់ការភាពស្ងៀមស្ងាត់របស់គាត់នឹងគឺយើងកុំឲ្យមានការសង្ស័យបាទយើងនៅតែជា អ្នកដែលស្មោះត្រង់នឹងគណៈបកសង្គ្រោះជាតិជាអ្នកស្មោះត្រង់នឹងអឺសំរងស៊ីកឹមសុខា ជាមនុស្សតែមួយដដែលបាទបាទហើយសម្រាប់មនុស្សដែលនៅក្បែរលោកប្រធានកឹមសុខា ដែលមានចំហបែកឆ្វេងបែកអីមួយចំនួនហ្នឹងអាហ្នឹងគឺជារឿងបុគ្គលរបស់ពួកហ្នឹងឯងបាទអត់មានពាក់ព័ន្ធទៅនឹងលោកកឹមសុខាសេចក្តីថ្លែងការណ៍របស់មេធាវីក៏មិនបញ្ជាក់អំពីចំហលោកកឹមសុខាបាទសម្ដីកូនស្រីរបស់លោកកឹមសុខាក៏មិនជាក់អំពីចំហរបស់គាត់ Facebook page របស់លោកកឹមសុខាក៏មិនបញ្ជាក់អំពីចំហរបស់គាត់ដែរពីព្រោះ Facebook page របស់គាត់ហ្នឹង admin 4 5នាក់ហើយអ្នកណាយកទៅសេក៏បាន ហើយលោកកឹមសុខាគាត់គ្មានសេរីភាពគាត់មិនអាចចូលមកកែឬក៏ប្រកាសបកស្រាយថាវាមិនមែនជាសម្លេងរបស់គាត់ទេបាទគាត់មិនអាចពីព្រោះគាត់មិនមានសេរីភាពបងបងរតនាយើងនិយាយឲ្យចំទៅលោកកឹមសុខាគឺមិនទាន់មានសេរីភាពទេគឺនៅតែស្ថិតនៅក្នុងកញ្ញាំខ្លានៅឡើយទេដូច្នេះ គ្រប់អ្វីទាំងអស់នៅក្នុងប្រទេសកម្ពុជាកើតឡើងនៅរាបណាលោកប្រធានកម្មសខានៅក្នុងប្រទេសកម្ពុជារឿងគ្រប់បែបយ៉ាងរឿងអ្វីដែលកើតឡើងចំពោះលោកកម្មសខាឬក៏ទង្វើសម្ដីលោកកម្មសខាគឺសុទ្ធតែជាឈុតឆាករៀបចំដោយហ៊ុនសែនទាំងអស់បាទហ៊ុនសែនបាទបាទនឹងហើយបងបងបងឲ្យមានអ្វីបកស្រាយបន្ថែមមុននឹងឲ្យបងឯងបកស្រាយបន្ថែមចប់ចាំខ្ញុំអានខមមិនបាទស៊ីតៅជួនមួយបាទ បើមានយើងឃើញនៅក្នុងពេលថ្មីថ្មីនេះយើងឃើញមានក្រុមយមជីណនជាដើមដែលទៅក្រុងភ្នំពេញបាទដែលបន្ទាប់ពីគេបានបោិហាវាយបហាលោកប្រធានសំរាស៊ីហើយគេបានទៅភ្នំពេញដោយសวัสดิភាពបាទដែលពីមុនមកគេក៏ជាប់ក្តីក្រាមនៅតុលាការដែរមានឈ្មោះនៅក្នុងប្រព័ន្ធវិជ្ជាអីដែរបាទប៉ុន្តែតទៅពេលគេបដូរ យុទ្ធសាស្ត្រមកគេវាយប្រហារសំរងស៊ីវាយអីមកក៏គេបានចូលស្រុកដោយសវត្ថភាពហើយគេបានទៅថតជាមួយនឹងលោកកឹមសខាជាមួយស្អីស្អីជាដើម បាទនេះជាគាត់ថាជាការមួយសម្ដែងបង្ហាញបាទបំភាន់ភ្នែកទេអានេះជាការរៀបចំឡើងដោយពួកគណៈបព្វជិជនទេបាទគេធ្វើបែបនេះបងប្អូនណាហើយយើងដឹងហើយលោកកឹមសខានៅក្នុង កណ្ដាប់ដៃរបស់គេ បាទគាត់មិនអាចធ្វើបានគាត់មិនអាចហាមគេបានទេបាទអានឹងបញ្ជាក់អញ្ចឹងបងប្អូនណាហើយខ្ញុំនៅតែមានជំនឿជាក់ថាបាទលោកកម្មសិក្សាមិនអាចបាត់ពីរោគសំរងស៊ីទេព្រោះលោកដឹងស្រាប់ហើយគំរូនៃការធ្វើនយោបាយដូចជាសម្ដេចក្រមព្រះអីជាដើមលោកដឹងទាំងអស់សាវនានៃអ្នកធ្វើនយោបាយបាទហើយសន្យាបែបនេះនៅចំពោះមុខប្រជាពលរដ្ឋ មករាប់លានអ្នកហើយហ៊ានទៅក្បត់ណាដៃគូនយោបាយគឺចាប់ហើយបាទគឺចាប់ហើយហើយកុំចោទថាសំរងស៊ីក្បត់សំរងស៊ីស្អីនេះណាបាទលោកសំរងស៊ីមិនដែលក្បត់អ្នកណាទេលោកសំរងស៊ីនៅតែនៅតែគោរពវីរភាពលោកកឹមសុខាជានិច្ចអត់ដែលមានក្បត់ម្ដងណាឡើយទេហើយលោកមានប្រសាសន៍ច្បាស់ណាស់នៅពេលដែលលោកកឹមសុខាបានចេញមកក្រៅប្រទេសថ្លែងសារនយោបាយបានដោយដោយឯករាជ្យ នៅក្រៅប្រទេសគឺអ្វីអ្វីទៅមានជំនឿជឿជាក់ហើយលោកនឹងប្រគល់នៅទួលនីតិស្ដីទីបាទទួលនីតិប្រធានមិនមែនទួលនីតិស្ដីទីទេប្រគល់នៅទួលនីតិប្រធាននឹងជូនលោកកម្មសខាឡើងវិញបាទលោកមិនមែនឆ្លាញ់អំណាចចង់បានអំណាចស្អីទេ លោកបានបញ្ជាក់ហើយការដែលលោកឡើងជាប្រធានស្ដីទីនេះដើម្បីធ្វើឲ្យដំណើរការគណៈបកសង្គ្រោះជាតិបាទឲ្យឲ្យវាមាននិរន្តរភាពឡើងវិញក្រោយពីពីគេរំលាយទៅហើយ បាទប្រធាន ជាប់ពន្ធនាគារហើយមានសិទ្ធិគ្មានសិទ្ធិសេរីភាពអញ្ចឹងអ្នកណាដែលត្រូវធ្វើការអញ្ចឹង មាន តែលោកប្រធានសេរីលោកប្រធានសំរងស៊ីត្រូវមកធ្វើកិច្ចការងារនេះជំនួសបន្តនិរន្តរភាពតទៅទៀតបាទអញ្ចឹងអត់មានអីខុសទេលោកទាំងពីរអ្នកណាធ្វើក៏បានដែរនៅតែ ជាមនុស្សនៅតែជាថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិទេបងប្អូនណាបាទហើយកុំយល់ច្រឡំថារឿងភ្លើងទៀនរឿងស្អីស្អីនេះលោកសំរងស៊ីអីនៅពីក្រោយហើយកុំបាច់មកប្រឆេះមកអី សាកលបងសាកអីគឺគ្មានទេលោកប្រធានសំរងស៊ីបានបញ្ជាក់ច្បាស់ហើយលោកមិននៅក្រោយពីគណៈបកណាទេបាទហើយលោកកម្មសខាក៏លោកបានបញ្ជាក់ដែរថាលោកមិននៅក្រោយគណៈបកមួយណាដែរបាទទាំងពីរអ្នកគឺថ្នាក់ដឹកនាំបងប្អូនត្រូវមានជំនឿជាក់លើក្បាលម៉ាស៊ីនអ្នកដឹកក្នុងគណៈបកដូចជាទាំងអស់ត្រូវមានជំនឿជាក់លើថ្នាក់ដឹកនាំបើថ្នាក់ដឹកនាំមិនទាន់ប្រកាសថាបែកគឺពួកគាត់នៅនៅតែរឹងមាំដដែលគណៈបកសង្គ្រោះជាតិនៅតែរឹងមាំដដែលកុំ យើងកុំបែកឆ្វេងទៅនេះបែកឆ្វេងទៅនោះបាទនៅតែយើងនៅតែផ្ដាល់នៅសេចក្តីសង្ឃឹមបើសិនជាយើងបែកគ្នាគឺចប់ហើយម្នាក់ទៅនេះម្នាក់ទៅនោះហ្នឹងគឺគឺចប់ហើយតើឲ្យប្រទេសជាតិយើងទៅណាបាទឥឡូវខ្ញុំឧទាហរណ៍ថាបើលោកកឹមសុខាក៏ទៅក៏ទៅសិទ្ធិមនុស្សឬក៏គាត់ទៅគណៈបកណាមួយបាទណាទៅគណៈបកណាមួយដែលមនុស្សមួយចំនួនដែលគាត់បំបែកនៅខាងខាងកូតាគាត់ចេញនោះឧទាហរណ៍ណាបាទ គាត់ទៅជាមួយញ៉ែមវញ្ញរិទ្ធឬមួយក៏ទៅជាមួយប៉ុលហំនោះគ្មានគ្មានទេបងប្អូនគឺសូន្យតែម្ដងសូន្យកៅអីតែម្ដងទោះបីយ៉ាងណាក៏ដោយគឺសូន្យទៅជាមួយគង្គគំក៏សូន្យទៅជាមួយអ្នកណាក៏សូន្យដែរបាទអត់មានទេ គ្មានទៅរួចទេបាទទៅជាមួយ ក្រុមឈាមថ្មីអីឈាមយឹមស៊ីណនក្រុមអីអីដែលទៅប្រហែលថ្ងៃទាំងវងទាំងវាយនឹងគឺរត់តែសេរ៉ូថែមទៀត គេគ្មានទៅបោះឲ្យគេគ្មានទៅទំនុកចិត្តទេបាទគេគ្មានទេអាហ្នឹងក្នុងករណីដែលដែលដែលអ្នកទាំងពីរបែកគ្នាអាហ្នឹងខ្ញុំគ្រាន់តែប្រាប់អញ្ចឹងគ្រាន់គ្រាន់តែខ្ញុំជម្រាបអញ្ចឹងទេបាទនេះគឺអ្វីដែលយើងនៅក្នុងថ្ងៃនេះ គឺជាថ្ងៃដែលតឡាការនៃរបបទីក្រុងភ្នំពេញបាទគេបើកសាវនាកាត់ក្តីលោកប្រធានកម្មសខាបាទហើយលោកប្រធានកម្មសខាលោកគ្មានកំហុសទេ លោកគ្មានបាទលោកគ្មានកំហុសទេហើយគ្មានទោសដែលត្រូវចោតគ្មានបទដែលត្រូវចោតរឿងក្បត់ជាតិរឿងអីទេ ហើយដែលចោតសហរដ្ឋអាមេរិកចោតអាឡម៉ង់អីនៅពីក្រោយនោះគឺមកទល់ទៅពេលនេះរផោះតាំងគ្មានទេរផោះតាំងដាក់បន្ទុកទៅលើលោកប្រធានកម្មសខាគ្មានទេបាទអញ្ចឹងនៅការកាត់ក្តីនៅក្នុងថ្ងៃនេះនៅក្នុងរាជធានីភ្នំពេញនេះបាទមានការចូលរួមពី ទូតសហរដ្ឋអាមេរិកពីប្រហែលជាទូតអន្តរជាតិមួយចំនួនទូតអ្នកប្រជាធិបតេយ្យមួយចំនួនគេទៅតាមដានហើយមានអ្នកសង្កេតការមួយចំនួនហើយហើយយើងនឹងដឹង ថាសខ្មៅយ៉ាងណាហើយហើយបងប្អូនខ្ញុំជឿថារឿងនេះបាទបើគ្មានទោសមានមានន័យថាត្រូវតែដោះលែងគាត់ដោះលែងគាត់ត្រូវតែឲ្យគណៈបកសង្គ្រោះជាតិមកវិញបាទត្រូវតែឲ្យគណៈបកសង្គ្រោះជាតិដំណើរការមកវិញបាទ ចឹងវាគ្មានអីចម្លែកទេយើងនៅតែដើរនៅក្រោមផ្លាកសង្គ្រោះជាតិដដែលនៅឆាត់សង្គ្រោះជាតិដដែលបងប្អូនណាយើងអត់មានឆ្វេងឆ្វាយទៅណាទេខ្ញុំមានជំនឿជាក់100%ថាគណៈបកសង្គ្រោះជាតិនឹងបានមកវិញបាទនឹងដំណើរការឡើងវិញបាទអានឹងជាអ្វីដែលជាចំណាប់អារម្មណ៍របស់ខ្ញុំបាទអញ្ចឹងសូមបងប្អូនសម្ដេចតលេមានអ្វីបន្ថែមទេបាទសូមជើញបាទជាការពិតដំណើរក្តីអឺ លោកប្រធានកម្មសខាថ្ងៃនេះគឺវាមានវត្តមានរបស់តំណាង ទូតសហរដ្ឋអាមេរិកពីព្រោះវាជារឿងអស់សំណោចដែលរបបហ៊ុនសែននឹងចោទប្រកាន់ថាទង្វើក្បត់ជាតិលោកប្រធាននឹងពាក់ព័ន្ធទៅនឹងអាមេរិកអញ្ចឹងណាបាទបាទដូច្នេះគឺអាមេរិកគេចាប់អារម្មណ៍គេតាមដានដែរពីព្រោះអឺអាចនឹងមានការចាប់ប្រកាន់អាមេរិកនៅពីក្រោយ ហើយហ៊ីងប៊ុនហៀងក៏ត្រៀមវាយអាមេរិកដែរបាទគាត់ត្រៀមរួចហើយបាទអញ្ចឹងបាទ ត្រៀមរឿងអីវាយអាមេរិករឿងអីបាទគាត់ត្រៀមអឺជីកប៉ាល់ហោះចាក់សាំងដបគាត់នឹងដើម្បីវាយអាមេរិកបាទបាទបើសិនជាអាមេរិកបើសិនជាតឡាការនឹងកាត់ទោសទៅថាមានអាមេរិកនៅពីក្រោយលោកកឹមសុខាអញ្ចឹងអូហ៊ីងមិនហ៊ានហ៊ានហ៊ានដល់ប៉ុណ្ណឹងផងអូគាត់ប្រកាសហើយតាបង បាទខ្លាំងមែនគាត់ប្រកាសគាត់ប្រកាសឡើងផ្អើលអាមេរិកឡើងភ័យខំរៀបចំជុំប្រជុំបាទ បាទខ្ញុំអីខ្ញុំខ្ញុំឮតែហៀងមិនហៀងចង់វាយអាមេរិកខ្ញុំជីកត្រង់សេហើយខ្ញុំបាទពួកយើងនៅអាមេរិកនេះយើងភ័យណាបងឮសូរថាហៀងមិនហៀងចង់វាយអាមេរិកនឹងពេលនឹងពួកយើងភ័យមែនតើណាជីកត្រង់សេប៉ុន្តែខ្ញុំមកដេកលើពុកបាទពុកភ័យពេកបាទភ័យពេកឲ្យខ្លាចខ្លាចសង្គ្រាមលោកលោកលើកទី3កើតឡើងបើសិនជាហ៊ីងមិនហៀងវាយអាមេរិកអត់បានទេបងអាយយហ៊ីងយហ៊ីងហ៊ីងឯងនឹងទប់តែខ្លួនឲ្យទៅវិចទៅ អាម៉ាណែតទៅវាយកតំណែងបាត់យកតួនាទីបាត់ហើយនៅនៅនៅបើប្រភ្លីប្រភ្លើគ្មានដឹងស្អីទេហើយគេអានេះគ្រាន់តែថាជាកូនអុករបស់គេគេប្រើតែប៉ុណ្្នឹងទេបងមានស្អីទេហេងនេះនេះនិយាយរឿងនិយាយរឿងហ៊ុននិយាយរឿងហ៊ុនម៉ាណែតខ្ញុំអានខមមិនអឺស៊ីអីគេស៊ីតាឈួនស៊ីតាឈួនមួយដុំបាទគាត់មួយដុំពេលខ្លះ comment គាត់ស្របនឹងយើងជួនខ្លះគាត់ប្រឆាំងមិនមិនស្របនឹងយើងដែរប៉ុន្តែអត់អីយើងអាចតទល់គ្នាបានឥឡូវសៀវទៅជួនកតសីប្រហែលជាមុននេះ10នាទីគាត់គាត់បានសរសេរថាចេះគាត់ថាគាត់ឆ្ងល់បន្តិចហេតុអ្វីបានជាប្រហែលថ្ងៃកន្លងមកនេះទូទួមនសិការខ្មែរនាំគ្នាហែកគេហ៊ុនម៉ាណែតដោយចោទថាជាកូនយួនអញ្ចឹងទៅវិញ រឿងមកកំណោបែកមិននាំគ្នានិយាយលើកបែកជាលើក ដែលរឿងហ៊ុនម៉ាណែតនេះមកនិយាយខ្ញុំមិនចង់ឲ្យក្រុមទូទួមនេតិការខ្មែរលើកយករឿងនេះមកពិភាក្សាទៀតឡើយព្រោះថាពួកលោកគ្មានផោះតាងជាក់លាក់ណាមួយដោយចោតគេតាប្តីប្រដាស់ចឹងទេ ដោយគ្រាន់បានព័ត៌មាននេះពីសភៅមួយ ដែលនិពន្ធដោយជនជាតិអាមេរិកាំងហើយយកមកធ្វើជាផោះតាង បាទអានេះខ្ញុំជាខមមិនរបស់គាត់ខ្ញុំសូមឆ្លើយ បាទឆ្លើយស៊ីតាជួនបាទបាទអឺចេះលោកស៊ីតាជួនអឺចំពោះកូនខ្មែរដែលកាត់យួនសញ្ជាតិយួនរាប់លានអ្នកនៅក្នុងប្រទេសយើងយើងអត់ខ្វល់អត់ខ្វល់ទេហើយទោះបីជាហ៊ុនម៉ាណែតជាកូនរបស់ហ៊ុនសែនក៏យើងអត់ខ្វល់ដែរតើជាកូនរបស់ហ៊ុនសែនឬក៏មិនមែនជាកូនរបស់ហ៊ុនសែនក៏យើងអត់ខ្វល់ដែរក៏ប៉ុន្តែថ្មីថ្មីនេះហ៊ុនម៉ាណែតត្រូវបានតែងតាំង ឲ្យទៅជានាយករដ្ឋមន្ត្រីខ្មែរបាទคล้ายទៅ ជាមេដឹកនាំកម្ពុជារបស់ខ្មែរដូច្នេះអ្វីដែលយើងឆ្ងល់អ្វីដែលមានការសរសេរពីអឺឧត្តមសេនីយ៍ពីនាយនាយទាហានរបស់អាមេរិកដែលគាត់បាទដែលគាត់ធ្លាប់បាទដែលគាត់ធ្លាប់បានទៅធ្វើសង្គ្រាមរវាងអាមេរិកហើយនិងវៀតណាមកាលពីទសវត្សរ៍70ហ្នឹងការដែលគាត់លើកយកមកសរសេរនៅក្នុងសភៅហ្នឹង គឺយើងធ្វើឲ្យយើងឆ្ងល់ទាំងអស់គ្នាហើយយើង មានការសង្ស័យដែរអញ្ចឹងណាបងបងបងរតនាហេតុអ្វីបានជាយើងមានការសង្ស័យមិនមែនផ្ដោតទៅលើការចាប់ប្រកាន់នេះហ៊ុនសែនក៏ធ្លាប់បាននិយាយក៏ថាមានពេលមួយនោះ កាលពីក្មេងហ៊ុនម៉ាណែតដំបងហៅហ៊ុនសែនពូទេបាទហៅតែពូពូទេបាទអានេះគឺជា សម្ដី ដែលហ៊ុនសែននិយាយផ្ទាល់បាទយើងនៅចាំពាក្យនឹងទាំងអស់គ្នាបាទហ៊ុនម៉ាណែត កាលពីទូចគឺកាលពី ពីពីទូចពីដំបងឡើយគឺហៅហ៊ុនសែនហៅពូបាទមិនមែនហៅពុកហៅប៉ាអីដោយកូនយើងចឹងទេបាទហើយដោយសារតែមានការលើកឡើងរបស់អឺនាយទាហានអាមេរិកម្នាក់នឹងទៀតបានធ្វើឲ្យយើងឆ្ងល់បាទយើងចាប់ដើមសង្ស័យអ្វីដែលយើង សង្ស័យមួយបន្ថែមទៀតហ្នឹងគឺភាពស្ងៀមស្ងាត់ទាំងហ៊ុនម៉ាណែតទាំងហ៊ុនសែនអត់មានការឆ្លើយតប អឺប្តឹងផ្ដាល់ទៅនឹងនាយទាហានអាមេរិករូបហ្នឹងទេ បាទបែរជាមកចោតប្រកាន់រោគរឿងតែខ្មែរគ្នាឯងដូចជាចោតទៅលោកសំរងស៊ីដែលគាត់មិនបានដឹងរឿងនេះតតសោះបាទយករឿងនោះទៅចោតប្រកាន់លោកសំរងស៊ីធ្វើជាខឹងលោកសំរងស៊ីថាលោកសំរងស៊ីនឹងហែកហួររឿងក្រមគ្រួសាររបស់ហ៊ុនសែនដោយយោងទៅតាមសម្ដីរបស់ មនុស្សក្បត់បកម៉ៅមនីវ៉ាន់បាទបាទមនុស្សក្បត់បកម៉ៅមនីវ៉ាន់ហ្នឹងគឺយក ពាក្យហ្នឹងទៅប្រាប់ហ៊ុនសែនហ៊ុនសែនយកពាក្យនេះមកចោទប្រកាន់លោកប្រធានសំរងស៊ីទាំងងងឹតងងុលបាទអឺយោងទៅតាមសម្ដីជួនក្បត់បាក់ម៉ៅមនីវ៉ាន់បាទដូច្នេះខ្ញុំសូមឲ្យបងស្រីតាឈួន ពិចារណាទាំងអស់គ្នាយើងនាំគ្នានិយាយយើង ដាក់ជាចងល់ឆ្ងល់ទាំងអស់គ្នានេះគឺជាហេតុផលដ៏ត្រឹមត្រូវដែលក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរទោះបីយើងនៅទីណាក៏ដោយយើងនៅទីតែជាខ្មែរហើយបើហ៊ុនម៉ាណែត คล้ายខ្លួនជានាយករដ្ឋមន្ត្រីខ្មែរជាមេដឹកនាំកម្ពុជារបស់ខ្មែរគឺយើងមានសិទ្ធិឆ្ងល់យើងមានសិទ្ធិសួរយើងមានសិទ្ធិនិយាយបាទបាទយើងមានសិទ្ធិនិយាយហើយក៏មិនមែនជារឿងមិនសមហេតុផលដែលយើងយកមកនិយាយដែរបាទបងឈ្មោះតៅឈួនមាន ដឹងនៅអាមេរិកនេះ កាលពីចំនួនលោកអូបាម៉ាកាន់អំណាច មានការលើកឡើងថាលោក អូបាម៉ាហ្នឹងមិនមែនកើតនៅលើទឹកដីអាមេរិក ហើយច្បាប់អាមេរិកអឺមនុស្សដែលមានសិទ្ធិឈរ ឈ្មោះជាប្រធានាធិបតីលុះត្រាតែអ្នកនេះកើតនៅលើដីអាមេរិកបាទគឺមានសិទ្ធិពីកំណើតបាទគេមិនរើសអើងថាពូជសាសពណ៌សម្បុរជនជាតិអីទេបាទឪពុកម្ដាយជនជាតិអីទេប៉ុន្តែកូននឹងគឺត្រូវតែកើតនៅលើទឹកដីអាមេរិកបាទបើដូចមិនមែនកើតមួយឆ្នាំនៅប្រទេសខ្មែរហើយមកធំដឹងក្តីនៅអាមេរិកអីគឺបាត់អាសិទ្ធិ ចូលឈ្មោះជា ប្រធាននាយកបដិយាយអាហ្នឹងគឺជាច្បាប់កម្ពុជារបស់គេអញ្ចឹងណាបាទដូច្នេះបន្ទាប់ពីមាន ការលើកឡើងហ្នឹងលោកបារ៉ាក់អូបាម៉ា គឺគាត់បានបង្ហាញអំពីលិខិតសម្បត្តិកណៅរបស់គាត់ដើម្បីបញ្ជាក់ថាគាត់បានកើតនៅក្នុងទឹកដីអាមេរិកដើម្បីបកស្រាយទៅនឹងការសង្ស័យចោតប្រកាន់ដូច្នេះហ៊ុនម៉ាណែតដូចគ្នាបាទដោយសារតែខ្លួនជាបេក្ខជននាយករដ្ឋមន្ត្រីដូច្នេះគាត់ជាប់កាតព្វកិច្ចត្រូវតែបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋខ្មែរពាក់ព័ន្ធទៅនឹងរឿងដែលមាន ការមន្ទិលសង្ស័យបាទ ហើយនេះវាមិនមែនជារឿងអត់សមហេតុផលទេបងសិតតែជួនបាទក្នុងនាមយើងជាខ្មែរបាទនៅក្នុងប្រទេសណាក៏ដោយបើសិនជាអ្នកណាដែលប្រុងខ្លាយទៅ ជាមេដឹកនាំកម្ពុជារបស់យើង គឺយើងត្រូវតែមើលប្រវត្តិរូបល្អិតល្អន់ឲ្យច្បាស់លាស់ពីព្រោះថាអ្វីដែលសម្ដីពួកយើងនិយាយខុសគឺវាមិនមានអតិពលវាមិនមានបង្កហានិភ័យអ្វីទេប៉ុន្តែបើសិនជាមេដឹកនាំជានាយករដ្ឋមន្ត្រីបាទនិយាយខុសមួយម៉ាត់ធ្វើទង្វើខុសមួយជំហានវាអាចនាំឲ្យគ្រោះ ហានិភ័យជូនជាតិឲ្យបាត់បង់ជីវិតមនុស្សបាទដូច្នេះរឿងនេះវាខុសគ្នាបាទបាទរឿងនឹងគឺខុសគ្នាបាទបាទបងបាទអរគុណសម្ដេចបងអូនដែលបានឆ្លើយតបទៅស្ទីវតាឈួននៃហ្នឹងគឺគាត់ថាហ្នឹងជាការអត់ប្រយោជន៍ដែលយើងឆ្លើយទៅថា អត់មានផ្ោះតាង អីអីយើងចេះតែផ្សាយអញ្ចឹងណាបាទប៉ុន្តែមួយជ្រុងរបស់គាត់ទេប៉ុន្តែមតិប្រជាពលរដ្ឋទូទៅសឹងតែ90%ដែលគេចង់ឲ្យយើងផ្សាយចង់ឲ្យលើកឡើងអំពីបញ្ហានេះហើយត្រូវតែបន្តលើកឡើងឲ្យបានញឹកញាប់តទៅទៀតពីព្រោះវាប៉ះពាល់ទៅដល់នឹងអ្វីដែលជាអាយុជីវិតរបស់ជាតិរបស់ប្រជាប្រជាពលរដ្ឋយើងអានឹងបាទ យើងចាំបាច់ហើយហើយយើងចំពោះមតិរបស់គាត់អានឹងជាមតិមួយទេបាទជាមតិមួយទេហើយបងអូនដាលេបានបកស្រាយហើយចំពោះបញ្ហាហ្នឹងដែលយើងធ្វើការបកស្រាយហ្នឹងវាមានហេតុផលរបស់យើងដែលតែយើងត្រូវលើកយកមកផ្សាយនោះបាទអញ្ចឹងมันมันចម្លែកអីទេបាទมันចម្លែកអីទេហើយរឿងអឺគ្រួសារតកូលហ៊ុននេះវារសេមរសាមរញ៉េរញ៉ៃពេកបាទរញ៉េរញ៉ៃពេកអឺ វិជនកាលទៅហ៊ុនមិនអហ៊ុនសែននឹងថាហ៊ុនម៉ាណែតនឹងជាកូនបងប៉ុន្តែ ខ្ញុំទៅមើលថ្ងៃខែហ៊ុនកំសត់នោះហ៊ុនកំសត់នោះស្លាប់គឺនៅបាទហ៊ុនកំសត់ស្លាប់នៅ ថ្ងៃទីបាទថ្ងៃទី10ខែកុម្ភៈបាទនៅថ្ងៃទី10ខែវិច្ឆិកា1976បាទថ្ងៃដែលបាទថ្ងៃដែលហ៊ុនកំសត់នោះបាទបាទវាស្លាប់ណាបាទ ហើយអាហ៊ុនម៉ាណែតនេះគេកើតបាទហ៊ុនម៉ាណែតកើតនៅបាទនេះគេផ្ញើឯកសារមកខ្ញុំនេះ បាទហ៊ុនម៉ាណែតនេះវាកើត នៅក្នុងថ្ងៃទី20ខែតុលាឆ្នាំ1977បាទហ៊ុនម៉ាណែតកើតណា20ខែតុលាឆ្នាំ1977អញ្ចឹងមានន័យថាហ៊ុនកំសត់វាបងបងហ៊ុនម៉ាណែតបាទវារសេមរសាមរញ៉េរញ៉ៃ បាទវាមិនដឹងទិសតំបន់ហើយគ្មានឯកសារកំណើតណាបញ្ជាក់យោងតាមសម្ដីហ៊ុនស៊ីណាតនោះថាហ៊ុនម៉ាណែតនោះកើតនៅចកាដងនៅសំរោងនៅអីណាហើយក្នុងសម័យនោះគឺជាសម័យខ្មែរក្រហមកាន់កាប់បាទអញ្ចឹងហើយហេតុអីបានជាមានព្រឹត្តិការណ៍នឹងកើតឡើង បាទវារញ៉េរញ៉ៃរញ៉េរញ៉ៃអញ្ចឹងហើយវាមានដិតដាមនៅផោះតាងអីផ្សេងផ្សេងណា អញ្ចឹងទៅក៏យើងទៀមទីឲ្យមានការពិនិត្យ DNA មានការលើកឡើងថាកូនលេដកធមានអីអញ្ចឹងទៅហើយប្រវត្តិនៃការតនៃការកករណសេនឹងលេដកធនៅខាងខេត្តហាទៀងអីជាដើមហ្នឹងណាបាទវាវាវាអញ្ចឹងបាទអានឹងប្រវត្តិសាវតាអញ្ចឹងហើយយើងវាប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ដល់បញ្ហាប្រទេសជាតិរបស់យើងបានជាយើងធ្វើការបកស្រាយហើយនៅតែទៀមទីឲ្យមានការបកស្រាយអញ្ចឹងមិនមិនបញ្ឈប់ទេបាទហើយ អត់មានប្រជុំទេរឿងហ្នឹងត្រូវតែឲ្យវាធ្វើ DNA ច្បាស់លាស់ណាឲ្យវាធ្វើ DNA ច្បាស់លាស់ទោះបីយើងមិនបានផ្សាយឲ្យបានរៀងរាល់ថ្ងៃប៉ុន្តែនៅតែទៀមទាដាច់ខាតអញ្ចឹងបាទហ្នឹងរឿងហ៊ុនម៉ាណែតអញ្ចឹងឆ្លើយតបទៅស៊ីតាឈួនអញ្ចឹងទៅបាទបាទឥឡូវហ្នឹងបាទយើងវិលមកប្រធានបទយើងវិញហើយមានមានខមមិនអីផ្សេងទៀតក្រៅពីស៊ីតាឈួននឹង មានមានខមមិនឃើញបងប្អូនយើងគាត់ជឿមើលដែរឃើញបងប្អូនសុផាត បាទគាត់មើលដែរហើមឃើញមាសពេជ្រកម្ពុជាហ្នឹងគាត់ថាបើធ្វើមាសទឹកដប់កុំខ្លាចកុំខ្លាចភ្លើងគេដុតបាទតាមត្រូវបាទហ្នឹងគឺជាការចូលរួម ឆ្លើយជាមួយនឹងសេដ្ឋកិច្ចឈួនបាទអឺកុងហាន់គាត់ថាក្នុងនាមជាបេក្ខភាពនាយករដ្ឋមន្ត្រីត្រូវតែបញ្ជាក់ភាពត្រឹមត្រូវស្អាតស្អំបញ្ជាក់ប្រវត្តិរូបឲ្យច្បាស់លាស់ ត្រឹមត្រូវបាទបាទឃើញបងប្អូនយើងដែលគាត់ចូលរួមមើលហ្នឹងក៏គាត់ឆ្លើយតាមរយៈ comment របស់គាត់បញ្ចេញទស្សនៈរបស់គាត់ដែរគឺគាត់គ្រប់គ្រងទៅនឹងការលើកឡើង របស់ក្រមទូទុំអ្នកការពាក់ព័ន្ធទៅនឹងឲ្យពិនិត្យ DNA នេះបាទវាគ្មានអ្វីបញ្ជាក់ច្បាស់ជាង DNA ទេដូចខ្ញុំបាននិយាយម្ដងហើយពីរដងហើយថាអឺបើយើងទៅធ្វើតេស្តមកអាមេរិកឪពុកម្ដាយធានាកូនកូនធានាឪពុកម្ដាយហ្នឹងគឺគេពិនិត្យ DNA ហ្នឹងហើយបាទគឺច្បាស់ណាស់បាទបាទ គឺมันអាចប្រកែកបានទេហើយ បាទយើងតំណែងនាយករដ្ឋមន្ត្រី កំតំណែងកម្ពុជាមេដឹកនាំកម្ពុជារបស់ខ្មែរទាំងមូលបាទអឺពាក្យអ្វីដែលគេសង្ស័យមកលើយើងគឺយើង ត្រូវមានសេចក្តីក្លាហានត្រូវមានការទទួលខុសត្រូវក្នុងនាមជាមេដឹកនាំដើម្បីបញ្ជាក់ហើយនឹងបញ្ចប់អាភិបមន្ទិលសៅម៉ងហ្នឹងបាទបាទពីព្រោះធម្មតា គឺមនុស្សគេគ្រប់គ្នា គឺគេមានការប្រួយបារម្ភអាមេរិកវិញអូបើសិនជាណាអាមេរិកវិញខ្លាំងជាងនេះទៀតបងបងរតនាបាទគឺផ្សាយគ្រប់ប៉ុស្តិ៍ម្ដងបាទបាទនឹងផ្សាយគ្រប់ CNN BBC បើសិនជាបេក្ខជនប្រធាននាយកបដីក្រោយនឹងមាន ការសង្ស័យថាអឺមិនមែនសញ្ជាតិអាមេរិកកាំងសញ្ជាតិអីហ្នឹងគឺ ច្បាស់ហើយបាទគឺគេនឹងយកធ្វើប្រធានបទផ្សាយគ្រប់ទូទួលធំធំទាំងអស់ពីព្រោះមិនមែនបុគ្គលធម្មតាទេ បាទបើយើងជាបេក្ខជននាយករដ្ឋមន្ត្រីទៅហើយនោះបាទ យើងទៅខ្វល់អីមើលកូនយួនកើតស្រុកខ្មែរមកកងយើងតែទៅចាប់អារម្មណ៍ទីមទីឲ្យពួកនឹងបច្ចៈធ្វើ DNA អាណាបាទបាទហើយពីមុនមកក៏យើងអត់ដែរលើកនិយាយពីរឿង DNA ហ៊ុនម៉ាណែតដែរបាទប៉ុន្តែដោយសារតែហ៊ុនផ្សាយនឹងបញ្ជូនបង្ខំទាំងបង្ខំទៀតនោះបាទតាមផ្ទៃក្នុងគណៈបព្វជិជនមកបង្ខំទៀតនោះឲ្យគេសញ្ញេលើកមេដៃបោះឆ្នោតលក្ខណៈលើកដៃចេះបាទអាហ្នឹងមិនមែនបោះឆ្នោតសេរីទេ បោះឆ្នោតលក្ខណៈគម្រាមកំហែងឲ្យគ្រប់គ្រងបេក្ខភាពហ៊ុនម៉ាណែតទៅទៀតបាទអញ្ចឹងរឿងហ្នឹងហើយដែលធ្វើឲ្យការសង្ស័យហ្នឹងវាកាន់តែធំឡើងធំឡើងបាទសង្ស័យហ្នឹងក៏មកម្ដាយមីងក្រៅខោរបស់វាមកបញ្ជាក់អីបញ្ជាក់ទាំងខុសទាំងទៅតឹងទឹះទៅទៀតបាទឥឡូវហ្នឹងគាត់អឺម្ដាយមីងក្រៅខោហ្នឹងគាត់បញ្ជាក់ហ្នឹងបញ្ជាក់អត់មានអឺនេះអត់មានគេហៅថាអត់មាន logic ទេបងបាទ បាទអត់មានអំណះអំណាងអត់មានបច្ចេកទេសអីអីចេះតែមកនឹកឃើញនិយាយនិយាយទៅវាខុសខុសអានេះកំណត់ហេតុអាសភៅដែលធ្លាប់សរសេរអាធ្លាប់ហ៊ុនសែននេះធ្លាប់និយាយនោះខុសបាច់រឿងបាទប្រហែលជាហ៊ុនសែនស្ដីឲ្យតាមមើលបាទបែរត្រូវគាត់ហ៊ុនសែនហើយឬមួយក៏ហ៊ុនម៉ាណែតនឹងវាទៅគម្រាមវាទៅនេះផងបាទបានឈប់មិនហ៊ានចេញមកណា បាទព្រោះទៅទៅនិយាយអញ្ចឹងដូចទៅសំអុយវាអញ្ចឹងទៅឲ្យគេចាប់អារម្មណ៍ថាអូអញកូនយួនមែនបាទណាអានៅនៅនិយាយនឹងចេញមកគឺបញ្ជាក់ច្បាស់ថាអូមិនមុនដំបងគេនៅធម្មតានេះស្រាប់តែនិយាយនឹងចេញមកកុហកគេទៀតអានឹងយួនចំកូនយួនចំតួហើយមិនបាច់ទៅស្អីទេអានឹងកូនយួនចំតួហើយបាទអត់មានមិនបាច់ទៅចង់បាច់តែឯងមិនទៅធ្វើ DNA ក៏បានអាឯងកូនយួនអត់ហើយអាហ្នឹងបាទបង បងបងវូចលឹមគាត់ថាគ្រាន់តែរឿងសញ្ជាតិ2ហ្នឹងគឺកបៃសែនតែង ច្បាប់ឲ្យឲ្យរំលាយសញ្ជាតិមួយចេញដើម្បីកិច្ចភាពនាយករដ្ឋមន្ត្រីប្រធានរដ្ឋសភាប្រធាន ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញអីឃើញទេបាទហើយអាហ្នឹងហើយដែលជាអ្វីដែលឡងទៅហ៊ុនសែនវិញហ្នឹងបាទអាហ្នឹងបើយើងទៅធ្វើច្បាប់រើសអើងអ្នកមានសញ្ជាតិ2ណាបាទ ហើយដែលយើងឃើញប្រវត្តិសាស្ត្រខ្មែរយើងអ្នកដែលកាត់ទឹកដីបំផ្លាញជីវិតខ្មែររាប់លានអ្នកសិទ្ធិម្នាក់សញ្ជាតិមួយទេខ្ញុំមិនមែននិយាយអឺរើសអើងសញ្ជាតិមួយសញ្ជាតិពីរទេក៏ប៉ុន្តែ ប្រវត្តិសាស្ត្រហើយអ្វីដែលយើងលើកយកមកនិយាយនេះគឺដោយសារតែហ៊ុនសែននឹងរើសអើងរឿងអ្នកមានសញ្ជាតិមួយអ្នកមានសញ្ជាតិពីរដូច្នេះយើងថាគេថាហ៊ុនសែនគាត់ថាលេងកំខឹងខឹងកំលេងបាទ អញ្ចឹងរឿងហ៊ុនម៉ាណែតហ្នឹងទៅពិនិត្យ DNA បញ្ជូបញ្ជាក់ជូនគេទាំងអស់គ្នាទៅអាហ្នឹងវាបញ្ចប់រឿងហើយអត់មានអ្នកណាហ៊ាននិយាយទៀតទេពីព្រោះបើសិនជាទៅពិនិត្យ DNA ទៅគឺ អ្នកដែលធ្វើឲ្យអាម៉ាស់មុខហ្នឹងគឺអ្នកដែលនិយាយដូចជាខ្ញុំហ្នឹងខ្ញុំបើសិនជាហ៊ុនម៉ាណែតទៅពិនិត្យរៀនអីបងខ្ញុំអៀនមាត់ខ្លួនឯងអ្វីដែលយើងសង្ស័យយើងចោទប្រកាន់ពីមុនមកពួកហ្នឹងគឺយើងទទួលស្គាល់ការពិតអាហ្នឹងគឺអាហ្នឹងគឺហ៊ុនម៉ាណែតឈ្នះពួកយើងហើយបើសិនជាហ៊ានទៅពិនិត្យ DNA ហើយលទ្ធផលបញ្ជាក់មកថាហ៊ុនម៉ាណែតជាកូនរបស់ហ៊ុនសែនហើយពិនិត្យ DNA នៅប្រទេសអាមេរិកហ្នឹងមិនមែនពិនិត្យនៅយួនទៅពិនិត្យនៅចិនទេបាទយើងអត់អត់អត់លេងអញ្ចឹងទេបាទអញ្ចឹង ពីអ្នកនេះក៏បានដែរនៅស៊ុយអែតក៏បានដែរពីព្រោះបងអូនប៉ាងសុខឿនគាត់ចេញសវត្តកប៉ាល់ហោះហើយបាទបាទបាទបាទហ្នឹងហើយបងអញ្ចឹងមានថាដើម្បីឈ្នះពួកប្រឆាំងដើម្បីឈ្នះក្រុមប្រឆាំងខ្លាចអីនឹងពិនិត្យ DNA គ្រាន់តែរឿងកប៉ិចកប៉ុកប៉ុណ្ណឹងរឿងអីមិនហ៊ានធ្វើមិនអញ្ចឹងឯងបងរតនាក្រុមទូទូអ្នកសការខ្មែរធ្វើឡើងបែកឆ្នាំងបាយហ៊ុនសែនគ្រាន់រឿងហ្នឹងគ្រាន់នេះណាស៊ីតាជួនបាទបាទណានេះណាបាទរឿងហ្នឹងក៏ក្រើកណាក៏ក្រើក ក៏ក្រើកមិនមែនធម្មតាបក្រើកដល់ជំរំទេវតាជំរំទេវតាបាទមិនចាំតែប៉ុណ្្នឹងទេណាគឺតែជួនបើសិនជាគាត់នៅមើលអឺអឺមានចាំហ៎ហ៊ុនសែនណាបញ្ជូនមនុស្សដែលចំណិតរបស់គាត់ឲ្យមកតាក់ទងមនុស្សដែលចំណិតរបស់លោកប្រធានសំរងស៊ីណាណាដើម្បីឲ្យលោកប្រធានសំរងស៊ីហ្នឹងនិយាយល្អពីកូនគាត់ ពីហ៊ុនម៉ាណែតនិយាយចាំទៅហ៊ុនម៉ាណែតហេតុអីបានជាហ៊ុនសែនមកតាក់ទងលោកប្រធានសំរងស៊ីទៅវិញ ឥឡូវខ្ញុំសួរស៊ីដល់ជួនហេតុអីបានជាហ៊ុនសែនចង់ឲ្យលោកធានសំរងស៊ីនឹងនិយាយអំពីហ៊ុនម៉ាណែតបញ្ជាក់ថាម៉េចទេបញ្ជាក់ថាហ៊ុនសែនដឹងថាប្រជាពលរដ្ឋខ្មែរគេស្ដាប់គេជឿតែលោកប្រធានសំរងស៊ីទេបាទបាទហ៊ុនសែនខំនិយាយនិពន្ធសភៅទៅសេរឿងនិពន្ធចម្រៀងនិពន្ធអីរាប់លេចអូលាយដូចអំបិលត្រូវទឹកចឹងគ្មានអ្នកណាស្ដាប់គ្មានអ្នកណាជឿសម្ដីហ៊ុនសែនទេហ៊ុនសែនដឹងច្បាស់ណាស់ មានតែសម្ដីប្រសាសន៍លោកប្រធានសំរងស៊ីទេធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្ងប់ចិត្តឲ្យប្រជាពលរដ្ឋខ្មែរជឿបាទដូច្នេះហើយបានជាហ៊ុនសែននឹងខំប្រឹងតាក់តងមនុស្សគាត់នឹងឲ្យមកតាក់តងនឹងមនុស្សជំនិតរបស់លោកប្រធាននឹងឲ្យលោកប្រធាននឹងនិយាយល្អពីហ៊ុនម៉ាណែតណាបាទឲ្យឲ្យឲ្យច្បាស់រឿងហ្នឹងហើយយើងមើលទៅរឿងវាក់សាំងចឹងបងរតនាឲ្យមានចាំទេរឿងវាក់សាំងណាគាត់តែបង្ខំ ថាបើមិនមកចាក់វាក់សាំងចិនទេគាត់នឹងដេញ ចេញពីកន្លែងធ្វើការអីណាបខំគេណាគ្រប់បែបយ៉ាង បាទនៅតែមនុស្សអត់ចាក់ឯងដល់ទៅពេលលោកប្រធានសំរងស៊ីគាត់ថាយើងអត់មានជំរើសអីក្រៅតែពីទទួលយកវ៉ាក់សាំងចិនសិនទៅពីទោះបីជាវាមានប្រសិទ្ធភាពទៀតក៏ដោយក៏វាក្រាន់បើជាងអត់ដែរបាទទើប ទៅរឿងវាក់សាំងស្ងប់ទៅវិញរហូតទៅដល់មនុស្សដំបងជួយចាក់ហ៊ុនសែនរហូតទៅវាក់សាំងចាក់ឲ្យអត់ទាំងហៀអត់អត់ទាំងមានឆ្លៀតឱកាសនឹងហ៊ុនសែនលក់វាក់សាំងយកលុយទៀតនៅពេលដែលមនុស្សផ្អើចាប់ដើមចាក់វាក់សាំងបាទអញ្ចឹងមិនថា ឥទ្ធិពលហើយនឹងប្រសាសន៍របស់លោកប្រធានសំរងស៊ីនោះណាគឺហ៊ុនសែនទទួលស្គាល់ថាមានមនុស្សជឿមនុស្សស្ដាប់គាត់ច្រើនសម្ដីហ៊ុនសែននឹងគឺជាសម្ដីដែលมันអាចយកជាការបានសូម្បីតែមនុស្សនៅក្នុងគណៈបកប្រជាជនក៏គេមិនជឿហ៊ុនសែនដែរបាទហ្នឹងគឺនិយាយឲ្យខ្លីឲ្យចប់សតឆាប់ឆប់ហើយលោកពូលោកពូដឹងខៅជំរាបសួរអ្នកមីងផងខ្ញុំភ្លេចអានខមមិនបាទបាទជំរាបសួរបាទជំរាបសួរលោកពូអ្នកមីងបាទលោកពូដឹងខៅ បងឯងបើទៅ Washington State តែគេនៅផ្ទះគាត់បងបាទបាទហើយរឿងហ្នឹងមិនមែនតែតែហ៊ុនសែនឲ្យមនុស្សចំណិតមកជួបទេហើយថែមទាំង call មកជួបទៀតបាទប៉ុន្តែលោកប្រធានស្ដីទីសំរងស៊ីលោកបដិសេធហើយលោកថាមិននិយាយទេរឿងបកគលមិនលោកបណ្ដាលប៉ះពាល់ទេរឿងបកគលណានៃរឿងអ្នកណាមានស្រីញីអ្នកណា ឈាមយួនអ្នកណាឈាមអីលោកមិនដែលលោកលន់រឿងបកុលរបស់គេទេហ្នឹងលោកបញ្ជាក់ច្បាស់ហើយបាទសម្បាច់ឲ្យមនុស្សមកតាក់តងហើយខលមកជួបគឺលោកបដិសេធបាទហើយអញ្ចឹងនៅពេលដែលទូលទូមនសការខ្មែរវាយចំជំរុកជំរុកជំរុកទេវតាជំរុំទេវតាក៏ដូចជាតកូលហ៊ុនបាទវាធ្វើឲ្យមានបាទវាមាននេះណាបាទអឺវា បាទកម្ដៅហើយក៏មានការខលមកតាក់ទងខាងមនសិការខ្មែរសុំចរចាដែរដើម្បីបិទបញ្ចប់រឿងតកូលហ៊ុនរឿងហ៊ុនម៉ាណែតនេះប៉ុន្តែដរាបណាហ៊ុនម៉ាណែតមិនធ្វើ DNA គឺបាទទូទួលមនសិការខ្មែរនៅតែបន្តផ្សាយអញ្ចឹងនៅតែលើកយកមកផ្សាយជារៀងរាល់ថ្ងៃអញ្ចឹងបាទដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានដឹងហើយមិនមែនថានេះទូទួលសម្លេងមកមកបិទមាត់ទូទួលមនសិការខ្មែរបានទេណាកុំច្រឡំណា តិចថាអូយកលុយយកកាក់យកមកគម្រាមកំហែងអីឲ្យយើងប្រឈប់អីអត់មានបានទេអ្នកឯងធ្វើបាបភេកយើងមកប៉ុណ្ណឹងគឺវាវាវាមិនមិនជាការឈឺចាប់ទេហើយយើងបង្កើតយើងធ្វើបន្តទៀតបាទរឿងរឿងហ្នឹងបាទរឿងតកូលហ៊ុនរឿងហ៊ុនម៉ាណែតហ្នឹងបាទបាទបាទអរគុណបងអឺលោកលោកសេងហ៊ឹម អឺឬថាយាយហ៊ុនម៉ាណែតនឹងមានឈ្មោះជីយាយហ៊ុនសេណាតនឹងឈ្មោះជាម៉ៃយ៉ែមអឺឈ្មោះម៉ៃយ៉ែមអានឹងខ្ញុំអត់ដឹងទេប៉ុន្តែឈ្មោះគាត់ហៅក្រៅមួយទៀតឈ្មោះគេបងឡាំដួយឯឡាំដួយយាយឡាំដួយបាទយាយឡាំដួយម៉ៃយ៉ែមនឹងយាយនឹងគាត់ដឹកដៃដឹកដឹកដៃដឹកញីបស៊ីឈ្មោលយាយនឹងមិនមែននេះទេមិនតែមើងរោស៊ី នេះទេកាត់ក្តីតឡាការរឿងអីអីអូសាសនាស្អីស្អីអូលើយាយនឹង100ចម្ពោះបាទដូចម៉ៅតនិនហ្នឹងយាយហ្នឹងគេគេតែងតាំងគេចាត់ចែងម៉ៅតនិននោះមួយធ្វើរឿងតឡាការប៉ៅប៉ៅនេះប៉ៅចិនប៉ៅចិនម៉ៅតនិនហើយយាយនេះគេហៅយាយស្អីទេយាយប៉ៅមិនមែនប៉ៅចិនទេប៉ៅតនិនទេប៉ៅប៉ៅតនិនបាទយាយនេះគេហៅយាយស្អីទេ ខ្ញុំហៅឡាំដួយនិយាយឡាំដួយហើយចារកម្មយួនហ្នឹងឯងបាទអញ្ចឹងទេវាតកូលហ៊ុនហ្នឹងវាបាទវាសិតតែវានឹងពីពេញទាំងអស់ហ្នឹងវាដោះស្រាយហើយចឹងមិនមានដុល្លារការមិនមានអីទេមិនខេត្តកពតណែបិទដុល្លារការចោលទៅខេត្តកពតណាបាទរតនាអឺ Britney Baker ចេះមកមកគម្រាមគ្នាឯងគាត់ថាឲ្យយើងនិយាយឲ្យស្រួលបួលប្រយ័ត្នរហូតត្រូវការបង្កើត page ថ្មីថែមមួយទៀតដែរ អីណាណៃខ្ញុំឃើញយាយនឹងទៅទៅគម្រាមសខេងទៀតណាយាយឡំដួយហ្នឹងបាទគ្រាន់តែសខេងគាត់គាត់ដកសាក់អាមួយនោះសាក់5មួយដែលវាវាដោះលែងគ្រឿងញៀនណាបាទយាយយាយនឹងទៅគម្រាមសខេងទៀតបាទសខេងទៀតយាយនឹងមិនធម្មតាណាបាទតែមើលចូលទៅមើលណា យាយឡាំដួយហ្នឹងឥឡូវមានពីអូស្ត្រាលីបើគាត់ចង់មានប្រសាសន៍អីបន្តិចទួចជាមួយខ្ញុំទទួលបន្តិចមើលសម្ដេចអូនលេជើញជើញបាទបាទអរគុណបងអេខ្ញុំឃើញ account ឈ្មោះឲ្យគ្រប់ត្រសម្ដេចតេជោហ្នឹងគេថាកម្មសខាមានសេរីភាពហើយអឺឲ្យតែមានសេរីភាពហើយល្អហើយមានន័យថាសង្គ្រោះជាតិក៏មានសេរីភាពដែរបើមិនជាកម្មសខាមានសេរីភាពណាពួកយើងអាចបាន តាមដានសវនាការដែរហើយវាមិនអាយរណាចោតប្រកាន់លោកកឹមលើកលែងការចោតប្រកាន់លោកកឹមសខាហើយមក រំលាយសង្គ្រោះជាតិមិនវាអត់ត្រូវទេពីព្រោះអឺតឡាការហ៊ុនសែនហ្នឹងគឺគេយកលេសរឿងលកម្មសខានឹងឯងដើម្បីរំលាយសង្គ្រោះជាតិហើយនឹងដាក់ដីកា ban អឺ ហាមឃាត់មិនឲ្យអ្នកនយោបាយជាន់ខ្ពស់របស់គណៈបកសង្គ្រោះជាតិធ្វើនយោបាយហើយនឹងតាមចាប់ពួកគាត់បង្ខំធ្វើឲ្យពួកគាត់ភៀសខ្លួនដើម្បីសុវត្ថិភាពមកក្រៅប្រទេសនោះ បាទអាហ្នឹងបើសិនជាលោកកឹមសុខាត្រូវគេលើកលែងគឺមានន័យថាសង្គ្រោះជាតិហ្នឹងគឺអត់មានទោសកំហុសទេគឺត្រូវហ៊ុនសែនត្រូវតែសងហើយប្រាក់ខែរបស់សង្គ្រោះជាតិប្រហែលឆ្នាំដែលដែលខកខាន គឺត្រូវសងគេទាំងអស់អឺ ប្រាក់ខែមន្ត្រីឃុំសង្កាត់ទាំង5000នាក់ហ្នឹងគឺត្រូវបើកឲ្យគេទាំងអស់បាទប្រមាណពេលប្រហែលឆ្នាំដែលពួកគាត់ខកខានអត់បានធ្វើអីហ្នឹងអាហ្នឹងបើសិនជាហ៊ានសម្រេចឲ្យលកម្មសខាអត់មានទោសបាទអាហ្នឹងវាត្រូវតែសងគេពីព្រោះយើងចោទប្រកាន់គេអស់ប្រហែលឆ្នាំហើយបាត់បង់ការងារគេអានេះត្រូវសងគេសម្ដេចបងអូនតាលេយើងមិនបាច់ចង់បានសងអីទេឲ្យតែធ្វើម៉េចឲ្យតែអាហ្នឹងអាហ្នឹងនៅលើបាទបាទអាហ្នឹង អានឹងវាអាចនៅលើក្នុងលក្ខខណ្ឌដែលយើងខាងគាត់ពួកគាត់នឹងចរចាគ្នាទេក៏ប៉ុន្តែខ្ញុំនិយាយថា បាទយើងនិយាយថាឲ្យតាមត្រូវទៅតាមនីតិវិធីដែលបានធ្វើធ្វើបាបពួកគាត់កន្លងមកណាណា ត្រឹមតែបើកប្រាក់ខែឲ្យពួកគាត់ឡើងវិញហ្នឹងវាវាវាគ្រាន់តែជារឿងតូចមួយជាការប៉ះពើលួង ចិត្តគាត់ទេបង បាទអានេះយើងនិយាយឲ្យវាបាទហ្នឹងបើសិនជាប្រទេសយើងគោរពច្បាប់សច្ចធម៌សិលធម៌តឡាការណាបាទគឺត្រូវសងពួកគាត់ហើយបងឯងអាហ្នឹងយើងអត់គិតពីហានិភ័យដែលអ្នកខ្លះហ្នឹងត្រូវរត់ចេញភៀសខ្លួនទៅដល់ប្រទេសថៃហូបបាយអឺ នៅសងំនៅគៀនជាងណាខ្លាចគេតាមចាប់តាមអីបាទអាហ្នឹងជំងឺចិត្តផ្លូវចិត្តគឺត្រូវសងទៀតណាហ្នឹងយើងយើងគាត់និយាយថានេះទេបាទបាទហ្នឹងហើយបងហើយបងអូនដាឡេមានជំនឿជាក់ថាតឡាការអាយ៉ងយួនហ៊ុនសែនហ្នឹងអាចដោះលែងលោកកឹមសុខាដែរទេក្នុងខ្ញុំខ្ញុំជឿថាគេអាចដោះលែងប៉ុន្តែគេគេគេមិនលើកលែងចាកោត ការចោតប្រកាន់ទេគេប្រហែលជាកាត់ទោសប្រហែលជាកាត់ទោសហើយទើបស្នើឲ្យមានការលើកលែងទោសតាមក្រោយ បាទអានឹងបើសិនជាដំណើរក្តីនឹងគឺគេត្រូវដើម្បីឲ្យលកម្មសខាមានសេរីភាពគេមានតែដោះផ្លូវហ្នឹងគេមិនអាចលើកលែងចោតប្រកាន់លោកប្រធានកម្មសខាបានទេបើសិនជាហ៊ានតែលើកលែងការចោតប្រកាន់ទៅលើលោកប្រធានកម្មសខាមានន័យថាសង្គ្រោះជាតិហើយនិងមន្ត្រីគណៈបកសង្គ្រោះជាតិទាំងអស់គឺអត់មានទោសទាំងអស់គ្នាបាទគឺអត់មានទោសទេបាទ ខ្ញុំខ្ញុំគិតថាមានតែហ៊ុនសែននឹងអឺកាត់ទោសគាត់ កាត់ទោសគាត់ហើយធ្វើលិខិតស្នើសុំឲ្យ មានការលើកលែង ទោសអានឹងអានឹងមានហ៊ុនសែនមានតែចេញផ្លូវនឹងទេបាទហ្នឹងហើយបាទអានឹងវាមានកតាច្រើនណាសម្រាប់ជាសេណារីយ៉ូនៅក្នុងការកាត់ក្តីរបស់លោកកឹមសុខានឹងដូចជាមរិទ្ធសេងសេរីបានលើកឡើងច្រើនណាមានប្រមាណសេណារីយ៉ូនោះ3សេណារីយ៉ូនោះហើយសេណារីយ៉ូណាមួយក៏នៅក្រោម ហ៊ុនសែនដែរបាទអត់រួចទេអត់រួចទេទាំង3សេណារីយ៉ូទោះទោះលោកកឹមស្ខាទៅតាមច្រកណាក៏ក៏នៅក្រោមកណ្ដាប់ដៃហ៊ុនសែនអញ្ចឹងយើងអត់មានចាំបាច់អីត្រូវចាំរងចាំអីនឹងទេទោះបីជាគេមិនដោះលែងមិនធ្វើអីយ៉ាងណាយ៉ាងណីក៏ដោយអឺយើងនៅតែបន្តធ្វើសកម្មភាពរបស់យើងដដែលបាទយើងបន្តធ្វើសកម្មភាពរបស់យើងបាទ អាហ្នឹងយើងយើងយើងបើសិនជាគេអូសបន្លាយពេលវេលារឿងក្តីក្តាមនឹងតឡាការនឹងយកទៅជាបាទលបែងពជាពេលបន្តទៅទៀតអាហ្នឹងយើងត្រូវតែបន្តធ្វើសកម្មភាពហើយគ្មានការចរចាណាមួយរវាងលោកកឹមសុខាក៏ដោយលោកសំរងស៊ីក៏ដោយជាមួយហ៊ុនសែននេះវាត្រូវតែហ៊ុនសែនចរចាជាមួយនឹងអន្តរជាតិរឿងនេះ បាទយើងអត់មានឲ្យលោកកឹមសុខាទៅចរចារឿងដំណោះស្រាយបញ្ហាសង្គមជាតិនឹងតែជាមួយនឹងហ៊ុនសែននេះអត់ទេតល់តែអន្តរជាតិទៅចរចាទៅមានប្រសិទ្ធភាពទៅយើងអាចយកជាការបានអញ្ចឹងលោកប្រធានសំរងស៊ីលោកច្បាស់ហើយថាលោកមិនទៅចរចាជាមួយនឹងហ៊ុនសែនទេបាទរឿងនេះគឺទាំង5ចំណុចនេះត្រូវតែឲ្យហ៊ុនសែនចរចាជាមួយនឹងអន្តរជាតិបាទចរចាជាមួយអន្តរជាតិជាមួយអឺរ៉ុបជាមួយអាមេរិកអីអីបាទអាហ្នឹងរឿងហ្នឹងបាទ យើងចរចាចម្រើនណាបាទក៏ដោយបង រតនាបងជួយ អានខមមិនបងវ៉ាន់ពីរុំមួយមកខ្ញុំថាអត់ពាក់វ៉ែនតាហើយកាលណាមានមានបងប្អូនខ្លះខ្ញុំខ្ញុំមិនដឹងគាត់ទៅសេខុសហើយមិនខ្ញុំមានអានណាបងអឺនេះជាសំណេរបងពីរុំណា បាទមិនមែនខ្ញុំទេបាទតុលាការមិនអាច ដោះលែងកម្មសខាបានទេ តែអាចលែងដោះស្រីមុំហ៎បែងទៅសេបញ្ជាហើយបងគាត់ គាត់សេសេបច្រាស់ហើយបងឯងទៅសេខុសហើយបាទបងឯងមិននេះដាក់ពាក្យហ្នឹងគឺត្រឡប់មុខត្រឡប់ក្រោយបងឯងទៅសេអញ្ចឹងទៅជាគ្រោះថ្នាក់ពួកខ្ញុំហ្នឹងគេ report page ទៀតឡើយមិនមិនអីទេអាហ្នឹងគាត់សរសេររបស់គាត់ទេគេលេងតាគេតែទៅ report អីដល់ page គាត់ហ្នឹង comment បាទបាទហ្នឹងហើយអូខ្ញុំស្មានមិនអីណាគឺឃើញ Britney Baker គាត់ថាយើងប្រយ័ត្នទៅនាំទៅបង្កើត page មួយទៀត ហ្នឹងរឿងហ្នឹងបងប្អូនទាំងអស់គ្នារងចាំតាមដានទាំងអស់គ្នាហើយខ្ញុំទោះបីខ្ញុំវិនិច្ឆ័យយ៉ាងណាយ៉ាងណីក៏ដោយគឺជួនកាលវាខុសនៅឆន្ទៈរបស់បងប្អូនខុសនៅចិត្តបងប្អូនខ្ញុំថាគេនឹងដោះលែងហើយគេនឹងបកគលគណៈបក្សសង្គ្រោះជាតិវិញឲ្យលោកប្រធានកម្មសខាប៉ុន្តែបងប្អូនមានជំនឿជាក់មានចំហផ្សេងនេះជាទស្សនៈរបស់បងប្អូនណាអានេះជាការវិភាគជាការ កំណត់រៀងរៀងខ្លួនទេបងប្អូនហើយมันអាចថាអ្នកណាមួយត្រូវអ្នកណាមួយខុសអីទេហើយយើងចាំមើលជាក់ស្ដែងទៅហើយខ្ញុំមិនមែនជាអ្នកវិភាគអីស៊ីជម្រៅរឿងនយោបាយទេបាទគ្រាន់តែប្របាច់ប្រប៉ោយប្របាច់ប្រប៉ោយនឹងខ្ញុំបើវិភាគរឿងអាហ៊ុនម៉ាណែតខ្ញុំប្រកែជាងខ្ញុំខ្ញុំបើប្រស្រាវជ្រាវរឿងតកូលហ៊ុនតកូលហ៊ុននៅលើបាតដៃខ្ញុំច្រើនជាងឲ្យខ្ញុំស្រាវជ្រាវបាទអ្នកណាអ្នកណីអីអ្នកណាណាអានោះគឺខ្ញុំច្បាស់ជាងបាទខ្ញុំច្បាស់ជាងបាទ តកូលហ៊ុនវាយ៉ាងម៉េចវាអីអីយ៉ាងម៉េចអាណាមានស្រីញីអាណាមានស្រីអានឹងដូចបងឯងលើកឡើងអញ្ចឹងបងអឺរឿងតកូលហ៊ុន ហើយនឹងពាក់ព័ន្ធទៅនឹងហ៊ុនម៉ាណែតក៏ដូចជាសំណូមពររបស់ស៊ីវតៅឈួនណាយើងលើកជាឧទាហរណ៍ឧទាហរណ៍ដូចជាម្នាក់នេះបាទខ្ញុំលើលើដាក់មកឧទាហរណ៍ដូចជាម្នាក់នេះយើងអត់ដែល អត់ដែលអត់ដែលចាប់អារម្មណ៍លើកយកមកនិយាយទេយើងគ្រាន់តែដាក់រូបមកឲ្យយើងមើលទាំងអស់គ្នាយើងអត់ចោតអីទេបាទអញ្ចឹងណាបាទពីព្រោះគាត់មិនមែនជាបេក្ខភាពនាយករដ្ឋមន្ត្រីឯណាបងមិនអញ្ចឹងបាទបាទបាទកូនដលេអីចូលចិត្តតែយករឿងពិតយកមកលេងសើចអញ្ចឹងគាត់ថាអឺឥឡូវហ្នឹងខ្ញុំសួរបងឯងតើគួរតែហ៊ុនម៉ាណីឬក៏ហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រី ខ្ញុំកលានឹងវាអស់ពេលវេលាច្រើនពេកបាទវាអាចដាក់ហ៊ុនម៉ាណីដែរបើសិនជាវាមើលទៅអានោះវាទៅមួយបាទទៅមួយកលាទៅមួយខ្ញុំថាឲ្យមនីឡើងធ្វើជានាយករដ្ឋមន្ត្រីដូចសមជាងបងបងគិតមើលអានេះយើងយោងទៅតាមអាការសង្ស័យណាយោងទៅតាមការសង្ស័យបណ្ណែតជាកូនអតីត នាយករដ្ឋមន្ត្រីជាកូនអតីតមេដឹកនាំមិនចឹងបាទបាទហើយហើយនេះបើមើលមើលនេះនេះកូនអ្នកបច្ចុប្បន្នហ្មងណាបាទវៀងសុនពុកបាទអញ្ចឹងមានអំណាចជាងណាគួរស័កសមជាងណាហ្នឹងអាហ្នឹងស៊ីសងទៅមើលទៅបើអានោះមិនកើតទេអានេះអាពុកអាពុកនេះវាដាក់អានេះវិញមើលទៅអានោះរឿងច្រើនអាស្រូវច្រើនណាមួយអាសញ្ញាបត្រនោះក៏វាមិនពិតប្រកប ណាវាជាប់ពាក់ព័ន្ធរឿង DNA ហើយយាយហ៊ុនស៊ីណាតនេះយកវាមកហែកច្រាត់ខោកដាលវាទៀតអញ្ចឹងមានន័យថាម៉េចវាវារឿងវាចបោកចបល់អញែញ៉ៃរឿងអាស្រូវវាសឡាប់ជេវសវតនារឿងស្អីវានេះឲ្យស្នេហាត្រីកោនជាមួយយ៉ងខេមរាវារឿងវាវាវាច្រើនណាវាច្រើនហើយវាគ្មានស្រាដៃសម្រាប់ជាតិអញ្ចឹងទេប្រហែលជា ការសេចក្តីទុកចិត្តណាមួយពីវៀងសុនភុកហើយប្រធានាធិបតីយួនហើយប្រហែលជានឹងអាចដកការទុកចិត្តណាមួយហើយហើយនឹងអាចមើលសួរទៅវៀងគេធ្វើបាទវៀងគេធ្វើនឹងត្រូវប្អូនចដូនមួយអាវៀងសុនភុកហ្នឹងណាអឺបុត្រនីសប្ងៃហ្នឹងណាហើយនឹងនឹងនឹងនឹងចឹងបានថាវាវាគ្នាវាទាំងអស់ហ្នឹងខ្សែគ្នាវាបណ្ដាញគ្នាវាពូជតែគ្នាវាដដែលដដែលហ្នឹងមកពូជយួនពូជយួនសុទ្ធ ពូជួនសិតតាលេអើយមិនបាច់ទៅស្អីទេមិនបាច់អីវែងឆ្ងាយទេវៀងគេធ្វើនឹងអីហ្នឹងអាវៀងសុនភុកហ្នឹងហើយឈ្មោះអីក៏យ៉ាប់ដែរបងបាទបាទរឿងប៉ិតរឿងប៉ិតមិនមែនឈ្មោះលេងឈ្មោះថាម៉េចឈ្មោះថាម៉េចវៀងគេធ្វើបាទអាហ្នឹងធ្វើទៅចាំបាច់វៀង រឿងពិតមិនមែនចេះនិយាយលេងមិនមែននេះទេណាហើយបើឯងវៀងគេធ្វើឲ្យធ្វើធ្វើចាំបាច់វៀងបើវៀងធ្វើមិនកើតហើយតចាប់ទៅធ្វើ DNA ទាំងអស់ទៅមកប្រកែទៅធ្វើ DNA ទៅហ្នឹងហើយមានអាស្អីមួយនៅអាមេរិកណាណាចង់ឲ្យឯងទៅធ្វើ DNA ដែរអាសវណ្ណណានោះបាទហងសវណ្ណណានោះលេងឲ្យខ្ញុំមិនថាខ្ញុំមិននឹងឡងនៅអាមេរិកអីទៅរើសអើងគេអីនៅឯណានោះ អានេះមួយចេញមកអាលេអាលើគេថាចង់ភ្នាល់ដាក់5000ដុល្លារថែមទៀតនិយាយអីអញថាហើយកូប្រាប់វាទៅទុកលុយ5000ហ្នឹងទុកលុយ5000ហ្នឹងទៅយើងពួកយើងអត់បាច់ត្រូវការលុយអីច្រើនទេបាទឲ្យជាបេក្ខភាពបេក្ខភាពនាយករដ្ឋមន្ត្រីមកយើងទៅបណិតឲ្យ free ហ៎ ឡូឲ្យតាមហ្នឹងហើយមកតាមិនមុខតាដូចហ៊ុនម៉ាណែតទេណាមិនទេអាស្អីណាមួយនឹងអាស្អីហេងហងសវណ្ណអាស្អីពួកមុខកបយនោះណាបាទអានេះណាបាទទៅឲ្យអាខ្នែតនឹងអាលេដឹកថុកនឹងមកតវ៉ាឲ្យមកច្បាស់លាស់ណាមកច្បាស់លាស់អត់មានទេខ្ញុំថាអត់មកចាំអីនេះអឺចារកម្មយួនហ៊ុនស៊ីណាតនឹងអីចេញមកនេះទៀតឥឡូវនឹងស្ងាត់ជ្រាបស្ងាត់ឈឹងហើយអត់ចេញមករួចទេអត់ចេញមករួចទេ ឲ្យអាញេអាមីអាថងកប៉ិចកប៉ុកចេញមកវាអត់អត់ប្រយោជន៍ទេរឿងហ្នឹងមកដូចសឡកពឹសចឹងដូចសឡកពឹសហើយនិយាយអារឿងហ៊ុនកំសត់រឿងអាហ៊ុនម៉ាណែតរឿងអាហ៊ុនតូអីវាបាទមើលទៅវាវាវាវាដូចវាវាសំដែងវាចង់យកកូនមកបន្លំបន្លំដាក់អាជំនួសអាហ៊ុនកំសត់ចង់យកអាលេដកថងហ្នឹងបាទខ្ញុំស្រាវជ្រាវប្រវត្តិទៅអាអាហ៊ុនកំសត់នោះ បាទអាហ៊ុនហ៊ុនសែននោះកើតនៅថ្ងៃទី10ខែវិច្ឆិកា1976 1976ហើយអាលេដឹកថងនេះអាខ្នែតនេះហៅអាខ្នែតនេះ បាទវាកើតនៅថ្ងៃទី10ខែវាកើតនៅថ្ងៃទី20ខែតុលា1977បាទ1977ណាបាទមើលមើលវាកើតនៅថ្ងៃទី20ខែតុលា1977អាហ្នឹងអាលេដឹកថង ចឹងវាចង់យកអាបឡំអាកូនយួននឹងយកមកដាក់នឹងបាទហើយឃើញទេតើប្រវត្តិទៅរូបយើងស្រាវជ្រាវទៅឯកសារបាទគឺវាវាអញ្ចឹងវាវាអញ្ចឹងវាវាយកកូនយួននឹងយកមកមកបឡំបាទបឡំហើយអានឹងវាជាការពិតវាជាការពិតអត់មានខ្លែងបឡំអីអីទេហើយមានគេឲ្យព័ត៌មានខ្ញុំរឿងស្ដាច់ទៅទៀតនោះមិនមែនត្រឹមតកូលហ៊ុននឹងយកកូនយួនមកទេមានរឿងស្ដាច់នោះយកកូនយួនយកមកចិញ្ចឹមទៅទៀត វាមិនមែនរឿងកូនស្ដេចទៅទៀតបាទវារឿងអញ្ចឹងណារឿងបាទឥឡូវស្រាវជ្រាវបន្ត មាននៅក្នុងឯកសារមាននៅក្នុងដៃច្រើនណាបន្ទាប់ពីតកូលហ៊ុននឹងទៅយើងនិយាយរឿងនឹងបន្តទៅទៀតអ្នកណាសម្រាប់ស្ដេចសេនុទៀតណេះអ្នកណាសម្រាប់សម្ដេចសេនុទៀតនៅទីក្រុងប៉េកាំងនោះបាទនៅទីក្រុងប៉េកាំងនោះវាមានរឿងបាទរឿងដិតដាមច្រើនណាស់មិនមែនតែមិននេះទេខ្ញុំទទួលបានព័ត៌មានច្រើនណាស់បាទ ពិចារកម្មពី FBI ស្អីស្អីគេផ្ដល់មកឲ្យច្រើនរឿងរឿងមកពាក់ព័ន្ធទៅនឹងស្ដាច់ពាក់ព័ន្ធទៅនឹងពួកអាក្រមគ្រួសារតកូលហ៊ុននេះបាទវានៅលើបាតដៃខ្ញុំទេបាទខ្ញុំនឹងបកស្រាយអស់បាទបកស្រាយអស់ឲ្យបងប្អូនប្រជាពលរដ្ឋបានដឹងអំពីទង្វើឈ្លានពានរបស់ពួកយួនបាទដែលវាប្រកបបែបវាបញ្ជូនកូនវាបញ្ជូនជនជាតិវាដើម្បីមកគ្រប់គ្រងប្រទេសរបស់យើង មិនត្រឹមតែកូនហ៊ុនសែនអាឡេដឹកថងនឹងទេគឺកូនស្ដេចទៅទៀតណាកូនស្ដេចទៅទៀតយួនទៅទៀតយួនទៅទៀតបាទអានឹងវាជាជាជាផោះតាំងជាការពិតបងប្អូនជាការពិតប្រវត្តិសាស្ត្រត្រូវតែដឹងត្រូវតែចងចាំរឿងនេះបាទត្រូវតែចាំហើយក៏ត្រូវតែឲ្យកូនខ្មែរយើងទាំងអស់បានដឹងរឿងនេះទាំងអស់គ្នាផងដែរបាទកុំឲ្យធ្វេសប្រហែសហើយត្រូវតែមានការ តស៊ូទាំងអស់គ្នាបាទឬបំរាស់ទាំងអស់គ្នាបាទទៅយើងអាចរំដោះប្រទេសជាតិរបស់យើងបានបាទនៅខ្ញុំមាន ការចូលរួមប៉ុណ្ណឹងបាទអស្ចារ្យបងអូនតលេមានអ្វីដែលកំពុងខ្ញុំកំពុងតែមើលបង David ខ្មែរមុននឹងច្រឡំដៃបន្តិចទៀតខ្ញុំដោះវិញធំទោះផងបង David ខ្មែរមិនអីទេបើតែ David ទឹមនោះវាអត់នេះទេអាលីកង់ឡាន ចុះមិនបាយដឹងវាលីកង់ឡានដែរជីអានេះខ្ញុំដឹងអីមិនព័ត៌មានរឿងណានៃនៅណាខ្ញុំដឹងទាំងអស់ហ្នឹងអូអាហ្នឹងពីដំបូងខ្ញុំស្មានតែវាអីមាន business ដែរបងដល់ពេលនិយាយជាមួយវាយូរទៅអាហ្នឹងកម្មករលីកង់ឡានសោះឯងនេះខំតែនេះដឹងអីលីកង់ឡាននៅកាណាដាគេប្រាប់ព័ត៌មានមកខ្ញុំច្បាស់អីទៅមកទៅកុហកអីណាបោកប្រាស់ហ្មង សូមទោសផងបងដេវីតខ្មែរបាទខ្ញុំកំពុងតែរៀបចំបាទដកដកវិញបាទសូមទោសហ្នឹងហើយបងប្អូនហើយខ្ញុំមិនធ្វើអត្ថាធិប្បាយណាច្រើនពាក់ព័ន្ធទៅនឹងលោកកឹមសខាលោកសំរងស៊ីទេហើយខ្ញុំនៅតែតម្កល់អ្នកទាំងពីរហ្នឹងជាមេដឹកនាំគណៈបកសង្គ្រោះជាតិដើម្បីឈានឈ្មោះទៅការផ្លាស់ប្ដូររបបផ្ដាច់ការហ៊ុនសែនបាទខ្ញុំនៅតែមានជំនឿជាក់លើឋានៈដឹកនាំទាំងពីរបាទហើយអ្នកណាមួយក៏ដោយឲ្យតែបែកគឺសូន្យ គឺសូនពិន្ទុខ្ញុំមិនមែននិយាយតែលើលោកកម្មសខាទេគឺខ្ញុំនិយាយទាំងអស់គ្នាបាទអ្នកណាមួយបែកគឺសូនអញ្ចឹងយើងត្រូវតែមានការរួបរวมអ្វីដែលយើងសន្យាចំពោះមុខប្រជាពលរដ្ឋត្រូវតែយើងធ្វើជាគំរូគេបាទត្រូវតែធ្វើជាគំរូគេបាទដើម្បីឲ្យប្រជាពលរដ្ឋមានក្តីសង្ឃឹមជឿជាក់បាទរឿងប្រទេសជាតិមិនមែនយកមកលេងសើចស្រែកតែស្រែកតែមកសន្យាលើវេទិកាបានទេអត់ទេវាត្រូវតែ គិតតម្កល់ផលប្រយោជន៍ជាតិជាធំកុំចេះតែនិយាយបោកប្រាស់ប្រជាពលរដ្ឋអត់បានទេរឿងនេះណាអ្នកណាមួយក៏ដោយណាអ្នកណាមួយក៏ដោយគឺតែឲ្យតែបែកគ្នាគឺសូន្យគឺសូន្យហើយគ្មានទេហើយប្រជាពលរដ្ឋអស់ជំនឿគឺប្រទេសជាតិចប់ហើយចប់ហើយណាហើយយួនពេញប្រទេសចិនពេញប្រទេសគឺចប់ហើយអញ្ចឹងអានេះខ្ញុំបាទខ្ញុំនៅតែ បាទមានជំនឿជឿជាក់បាទទៅលើគោលនយោបាយទៅលើយុទ្ធសាស្ត្រដឹកនាំរបស់ថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិទាំងពីរនៅតែគោរពនៅវីរភាពរបស់ថ្នាក់ដឹកនាំទាំងពីរបាទដើម្បីយើងឈានឆ្ពោះទៅរកការផ្លាស់ប្ដូរជីវិតជំនាញនៅក្នុងប្រទេសកម្ពុជាហើយយើងមិនអស់សង្ឃឹមទេការតស៊ូនេះបាទយើងអត់មានអស់សង្ឃឹមទេបងប្អូនបាទមិនមែនថាយើងមិនបានផល ហើយថ្ងៃនេះយើងអស់សង្ឃឹមនៅថ្ងៃស្អែកអត់ទេបាទការតស៊ូរំដោះប្រទេសមួយមួយវាប្រើពេលយូរណាស់មិនមែនចង់បានឆាប់ថានៅស្អីទេ25ឆ្នាំហើយតាំងពី95មកអត់អស់លុយប្រហែល5 6000ដុល្លារហើយគឺអត់មានបានប្រយោជន៍អីអានោះគឺថាយើងបាទយើងនិយាយពីបែបហ្នឹងគឺយើង មានវិបត្តិស្រ័យខ្លួនឯងមានន័យយើងអត់មានមនសិការជាតិទេ យើងទោះបីយើងចំណាយទោះបីនេះយើងថាអានឹងជាគោលការណ៍ជាទិសដៅជាយុទ្ធសាស្ត្របាទយើងគឺការតស៊ូបាទយើងត្រូវតែមានមានសង្ឃឹមណាបងប្អូនណាទោះបីយ៉ាងណាក៏ដោយបាទនឹងខ្ញុំគាត់ជំរាបយើងដល់បងប្អូនយើងទាំងអស់គ្នាទេបាទអរគុណហើយសម្ដេចបងអូនតាលេមានអ្វីចូលរួមឬមួយក៏មានអឺបាទបង បាទពាក់ព័ន្ធទៅនឹងដំណើរការកាត់ក្តីនេះយើងនឹងបន្តបន្ទាប់ពីសាវនាការហើយយើងនឹងរងចាំមើលគោជំហររបស់លោកប្រធានកម្មសខាបន្តទៅទៀតហើយទន្ទឹមនឹងនេះគឺពួកយើងនៅតែមានការងារធ្វើជាច្រើននៅឯក្រៅប្រទេស បាទបាទហើយបងប្អូនមិនបាច់ឆ្វេងឆ្វាយជាមួយនឹងអាយឹមស៊ីណូណាស្អីស្អីណា អីសេងសារីសេងស្អីយករូបយកអីទៅដាក់កូនបងរតនាបាទខ្ញុំកុំឲ្យមានចាស់ចាប់អារម្មណ៍អីទាំងអស់បងរតនាខ្ញុំសួរបងឯងមួយបងឯងហ៊ានភ្នាល់ទេបាទហ៊ានភ្នាល់ជាមួយ លោកពូកសលប៉ែនេះអឺគាត់ថាកម្មសិក្សាក្បត់សំសំរាំងស៊ី100%គាត់ថាគាត់ភ្នាល់កាត់ពងមកហ៊ានហ៊ានកាត់មួយគាត់ទេ លោកពូកសលផែនលោកពូកសលផែនខ្ញុំអត់ហ៊ានបណ្ដោះទេលោកពូអើយបើតែកាត់កុំឲ្យ កាត់របស់ខ្ញុំអី កាត់របស់លោកពូទៅរបស់ខ្ញុំនៅប្រើការបានលោកពូមកភ្នាល់ចឹងចាប់កាត់របស់លោកពូទៅលោកពូកសលប៉ែននោះបាទឥឡូវនេះ គណៈបព្វជិជននោះវាយចែមសុកដូចអន្ទះទាំងអស់តាំងពីចេះមកលងចេះមកលេងគ្នាឯងចឹងក៏នៅពូកសបឯងចែមសុកនោះឥឡូវនោះអឺខាន់សវណ្ណនោះក៏វាយណាក៏វាយណាសំសំសបិនអីណាវាយចែមសុកគ្រប់ទៅគ្នាទាំងអស់ចត្រាកែវឆារាឆារាហ្នឹងហើយតិចទៀតចាំចាំនិយាយរឿងហ្នឹងបន្តិចបងនិយាយរឿងបងជេមសុកតិច អីទៅគាត់ទៅខត់ខអីគាត់និយាយការពិតដែរមិនបានទៅពួកនឹងវា CPP នឹងទៅជេរគាត់ទៅខឹងគាត់បាទអីមែនខ្ញុំថាមកចូលអ្នកសការខ្មែរហើយបង James សុកគាត់ប្រែព្រោះអារម្មណ៍អីថាត្រូវត្រូវគ្នាមួយអ្នកសការខ្មែរខ្ញុំខ្ញុំអត់មាននេះទេអានឹងជាការផ្លាស់ប្ដូរជាការយល់ឃើញរបស់គាត់គាត់ឃើញថាគាត់ដើរនេះអឺវាគាត់ចង់ឲ្យមានអឺតែគាត់ គំនិតរបស់គាត់គាត់ណាគាត់ថាចង់រិះគន់ឲ្យមានរិះគន់ស្ថាបនាបាទហើយគាត់អាហ្នឹងជាជាជាគោលដៅរបស់គាត់ទេរឿងរឿងចែមសុកនោះមកជាជាជាឆន្ទៈរបស់គាត់ទេមិនមែនរឿងមកពីខ្ញុំពួកខ្ញុំអីទេបាទអឺមដូចជាបងសេតៃជួនគាត់ថាមកទៀតបើសិនជាគាត់ថាមានអណ្ដាតចេះតែរលាស់តាមចិត្តទៅឧបមាថាមានគេចោតម្នាក់ក្នុងចំណោមពួកយើងនឹងថាមានលក់ខ្លួនឲ្យហ៊ុនសែនតើគិតយ៉ាងម៉េចអត់បញ្ហា គេចោតអីចោតចុះ អត់បញ្ហាអត់មានគ្រោះថ្នាក់អត់ឈឺក្បាលបើដរាបណាពួកយើងអត់បានធ្វើទង្វើអបែបហ្នឹងទេណា បាទចង់អ្នកណាចោតអីចោតទៅហើយម្យ៉ាងទៀតក៏យើងមិនមែនជាបេក្ខភាពនាយករដ្ឋមន្ត្រីដែរបងសេវតៅឈួនបាទខ្ញុំចង់ឆ្លើយចង់ឲ្យបងឯងយល់អំពីភាព ខុសគ្នារវាងក្រុមពួកខ្ញុំហើយនិងបេក្ខភាពនាយករដ្ឋមន្ត្រីហើយក្នុងចំណោមពួកខ្ញុំនេះបើសិនជាមាននរណាម្នាក់ជាបេក្ខជននាយករដ្ឋមន្ត្រី បាទហើយមានប្រជាពលរដ្ឋមានឯកសារមាន កសែតណាមួយលើកឡើងអំពីរឿងអ្វីដែលវាមិនមែនជាការពិតណាគឺយើងត្រូវតែបកស្រាយបញ្ជាក់គេដើម្បីកុំឲ្យគេឆ្ងល់កុំឲ្យគេសង្ស័យបាទចង់ឲ្យបងសេតែជួនមុននឹងតវ៉ាសូមបងក៏គិតមួយសារទៀតថាបេក្ខភាពនាយករដ្ឋមន្ត្រីតំណែងនាយករដ្ឋមន្ត្រីនេះមិនមែនជាតំណែងធ្វើមកកាន់ភូមិកាន់សង្កាត់កាន់អីទេ បាទគឺកាន់ប្រទេសខ្មែរទាំងមូលបាទ ចឹងខុសគ្នាឆ្ងាយណាបាទតំណែងហ្នឹងឯងដែលត្រូវមានការទទួលខុសត្រូវខ្ពស់ត្រូវតែមានភាពជាមេដឹកនាំខ្ពស់ដើម្បីអឺរៀបចំដឹកនាំប្រទេសហើយយើងដូចនិយាយអញ្ចឹងយើងចេះតែនិយាយទៅដល់រឿងប្រសាសន៍របស់លោកគ្រូសនារា ហើយនឹងសម្ដីហ៊ុនសែនដែលគាត់និយាយថាអួតថាហ៊ុនម៉ាណែតចេះលោតឆាត់យោងបាទសមត្ថភាពពិសេសលោតឆាត់យោងលោកគ្រូសនថាគាត់ដាក់អីមកច្បាស់មកឆ្អែតហ្មងមិនអញ្ចឹងបរតនាអឺលោតឆាត់យោងគេដឹកនាំប្រទេសគេតែចាំបាច់អីមានសមត្ថភាពទៅអ្នកលើកទៅលោតឆាត់យោងអីគេសំខាន់ខួរក្បាលណាគេយកមនុស្សឆ្លាត មនុស្សដែលមានសមត្ថវិជ្ជាទៅដឹកនាំប្រទេសតើគាត់ប្រាប់ឲ្យអូបាម៉ាដូណាល់ត្រាំចូលបៃដិនមានអ្នកណាលោតឆាត់យោង ហើយបើយើងមើលរឿងខាងជេងវិញអ៊ូខុងចេះហោះចេះហើចេះលោតចេះធាក់ហ្នឹងធ្វើអង្គរៈខាងជេងអ្នកការពារខាងជេងខាងជេងគាត់មានមានចេះលោតចេះហោះចេះហើដូចអ៊ូខុងណាបាទបាទបាទហ្នឹងហើយបងស៊ីតាជួនបាទកុំអោយច្រឡំបាទ ហើយឆ្លើយតបទៅលពូកសលប៉ែនតិចទៅបើសិនជាលោកប្រធានកម្មសាគាត់ក្បត់លោកប្រធានសំរងស៊ីមែនអាហ្នឹងគាត់ជាអ្នកទទួលទៅពីព្រោះឥឡូវកាត់បោះអ្នកណាបើគាត់នឹងកាត់បោះគាត់ចាំកាត់ក្តីហើយបើសិនជាអ្នកណាក្បត់អ្នកណាហ្នឹងប្រជាពលរដ្ឋចាំកាត់ក្តីហើយលពូកសលប៉ែនហើយរឿងភ្នាល់កាត់ហ្នឹងខ្ញុំអត់ធានភ្នាល់ទេលពូអើយបាទនៅស្ដាយទេបងខ្ញុំមានខ្ញុំសារភាពតែម្ដងលពូកសលប៉ែនណា បាទបើសិនហ្នឹងគឺបាទឆ្លើយតបទៅខមមិនរបស់លោកពូខប៉ែនហើយបាទឥឡូវហ្នឹងហើយឥឡូវយើងនិយាយរឿងជេមសោកទុចបងបាទបាទខ្ញុំថាវាជារឿងវិជ្ជមានមួយ នៅ ពេលដែលជេមសោកអឺអ្នកខ្លះអឺគេថាបន្ទាប់ពីចូលទូទួលមនសិការមកជេមសោកប្លែក និយាយរិះគន់ហ៊ុនសែនតែខ្ញុំអត់ដឹងថាគាត់មានកម្រងនិយាយរិះគន់ហ៊ុនសែនពីពេលណាទេក៏ប៉ុន្តែវាចៃដន្យវាចំពេលដែលគាត់បន្ទាប់ពីគាត់បានឡើងចូលទូទួលអ្នកការមកយើងឃើញចំហគាត់ផ្លាស់ប្ដូរមែនដូច្នេះសម្រាប់ខ្ញុំខ្ញុំគិតថាអ្វីដែលជេមសុកប្រែប្រួលនោះវាជារឿងវិជ្ជមានសម្រាប់ពួកយើងទោះបីជាយើងគិតថាគាត់អឺមិនទុកចិត្តអីក៏ដោយប៉ុន្តែនៅក្នុងពេលនេះគឺគាត់ កំពុងតែរិះគន់ហ៊ុនសែនគាត់អត់បានមកវាយប្រហារពួកយើងអាហ្នឹងវាជារឿងល្អមួយបងរតនាវាសម្រាប់នេះហើយខ្ញុំគិតថាលោកជេមសុកគាត់មានអឺទស្សនៈហើយនឹងការយល់ឃើញរបស់គាត់វាអាចមានការប្រែប្រួលអាចមានការប្រែប្រួលមនុស្សការគិតរបស់មនុស្សមានការប្រែប្រួលទោះបីជាយ៉ាងណាខ្ញុំគ្រប់គ្រងហើយនឹងចង់លើកទឹកចិត្តឲ្យជេមសុកគាត់ បន្តរិះគន់ហ៊ុនសែនបន្តទៅទៀតវាទៅតាមអ្វីដែលគាត់នេះបើតាមមើលទៅ មនុស្សដែលដូចជេមសុកនិយាយហ្នឹងដូចជាគ្រប់ត្រអឺហ៊ុនសែនជាងខណ្ឌសវណ្ណពីព្រោះអីមនុស្សដែលគេគ្រប់ត្រគឺគេរិះគន់ណាគេឃើញហ៊ុនសែនធ្វើខុស ហើយជឿតាមពួកមនុស្សដូចជាខាន់សវណ្ណអីធ្វើហ៊ុនសែនដើរធ្លាក់អណ្ដៅហើយអញ្ចឹងជេមសុករិទ្ធគុណហ្នឹងវាបញ្ជាក់ថាគាត់ចង់ឲ្យហ៊ុនសែនហ្នឹងដើរមកលើផ្លូវត្រូវដែរតាបាទទោះអាហ្នឹងអញ្ចឹងបាទអញ្ចឹងអឺកុំឲ្យយើងឆ្ងល់ហើយទៅនិយាយអីច្រើនមើលថាពេលនេះគៀមសឹកគាត់ធ្វើនេះវាជារឿងមួយល្អអឺសម្រាប់ក្រមសង្គ្រោះជាតិយើង គឺបាទយើងអឺ អត់មានប្រតិកម្មអីទៅគាត់ច្រើននេះបាទអាហ្នឹងខ្ញុំគិតថាអញ្ចឹងបាទចង់ឲ្យគាត់បន្ត ធ្វើអាឬនឹងបន្តទៀតចុះបាទហើយក្រុមខណ្ឌសវណ្ណអីចូលមកជេមកអីជេមសុកហ្នឹងឥឡូវហ្នឹងទុកឲ្យអឺអឺពួកនឹង ទៅតតាំងជាមួយជេមសុកទៅខ្ញុំថាកលោក្រុមខណ្ឌសវណ្ណហ្នឹងបាទដោយសារអ៊ីនធឺណិតសម្ដេចបងអូនដាលេគាត់ គាំងបាទគាត់គាំងបាទជាមានខលចូលហើយយ៉ាងណាទេដៃបងតលេគាំងមិញខ្ញុំអត់ដឹងដែរបងដាច់មកផ្លែនទៅចឹងទៅគាំងសុំទោសផងបងប្អូនបាទកំពុងតែកំពុងតែនិយាយរឿងជេមសុកសង្ស័យជេមសុកហាក់ចូលហ្នឹងហើយបងប្អូនទាំងអស់គ្នាដែលកំពុងតាមដានទស្សនាហើយខ្ញុំ អត់បានពាក់វ៉ែនតាអត់បានមើលខមមិនបងប្អូនទេហើយសម្ដេចបងតាលេគាត់អានទៅហើយសូមអធិស្ឋានបងប្អូនណាបាទហើយអឺបងស៊ីតាឈួនក៏ថាហ៊ុនសែននឹងជាឪរបស់ហ៊ុនម៉ាណែតមិនដែលមានអ្នកណាយកកូនគេមកចិញ្ចឹមអាហ្នឹងក៏ជាការអះអាងដូចតែគ្នាហ្នឹងបងអើយវាអត់មានផុសតាងវាអត់មានអីដូចគ្នាទេបាទនេះវាគាត់តែជាការអះអាងជាការអីទេវាអត់មានផុសតាងទេប៉ុន្តែអាហ្នឹងវាអត់មានរឿងប៉ះពាល់អីទៅដល់អនាគតប្រទេសជាតិ ប៉ុន្តែបើមានគេចោទឬមើលមានកសែតណាមួយគេសរសេរយ៉ាងចំហថាដូចហ៊ុនម៉ាណែតនឹងជាកូនរបស់លេខដឹកថូណាហ្នឹងបកស្រាយទៅ បាទហ្នឹងបកស្រាយទៅរឿង ហ៊ុនម៉ាណែតជាកូនរបស់ហ៊ុនសែននេះយើងមានរឿងអីទៅបកស្រាយណាបើគាត់ប្រកាសជាផ្លូវការថាកូនគាត់ហើយហ្នឹងក៏ប៉ុន្តែចំណុចណាដែលជារឿងអវិជ្ជមាន ក្នុងនាមយើងជាមេដឹកនាំហើយជាបេក្ខជនដែលត្រៀមនឹងឡើងខ្លាយជាមេដឹកនាំកម្ពុជាផងគឺយើងត្រូវតែដោះស្រាយត្រូវតែបកស្រាយប្រាប់គេខ្ញុំចង់ប្រាប់ថាអញ្ចឹងបើសិនជារឿងនឹងជារឿងខ្ញុំប៉ះពាល់នឹងខ្ញុំគឺខ្ញុំនឹងធ្វើការបកស្រាយវាមិនបាច់ឆ្ងល់ច្រើនទេឧទាហរណ៍ថាបើខ្ញុំ នៅផ្ទះខ្ញុំ បាទខ្ញុំនៅផ្ទះខ្ញុំ ខ្ញុំអត់មាន សញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មក៏អត់មានបងប្អូនខ្ញុំណាម្នាក់គាត់រងការជួយចាប់ដែរប៉ុន្តែបើសិនជាខ្ញុំជានាយកដឹកនាំក្រុមហ៊ុនមួយ ហើយខ្ញុំអត់មានសញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មប៉ុន្តែខ្ញុំចូលធ្វើការខ្ញុំប្រាប់គេថាខ្ញុំមានសញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអីចឹងទៅអញ្ចឹងបើសិនជាមានការសង្ស័យ គឺខ្ញុំមានកាតព្វកិច្ចដើម្បីបកស្រាយបង្ហាញអំពីភាពពិតប្រាកដទៅលើសញ្ញាបត្រហ្នឹងសម្រាប់ក្រុមហ៊ុនសម្រាប់បុគ្គលក្នុងក្រុមហ៊ុនទាំងមូលប៉ុន្តែសម្រាប់បងប្អូនមិត្តភ័ក្តិគឺខ្ញុំអត់ជាប់កាតព្វកិច្ចត្រូវបកស្រាយពីព្រោះវាអត់មានជាប់ពាក់ព័ន្ធរឿងហ្នឹងក៏ដូចជារឿងចំណាយហ៊ុនម៉ាណែតហើយនឹងបេក្ខភាពនាយករដ្ឋមន្ត្រីដែរពីព្រោះគាត់ ត្រៀមខ្លួននឹងខ្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីរឿងអីដែលសំខាន់ប៉ះពាល់គឺត្រូវតែបកស្រាយប្រាប់ប្រជាពលរដ្ឋផងពីព្រោះគាត់មកដឹកនាំប្រទេសប្រជាពលរដ្ឋ7 10លាននាក់មានតែខ្មែរក្រៅប្រទេសខ្មែរក្នុងប្រទេសគឺនៅតែជាកូនខ្មែរការលើកឡើងកសេររបស់លោក Mark A Smith ហ្នឹងគឺបាទ ត្រូវតែបញ្ជាក់មកបាទហើយអីបានជាមិនទៅតតាំងមិនទៅប្តឹងទៀមទីរកសខ្មៅពីលោក Mark A Smith មិនក៏មកររឿងតែយើងដែលជាអ្នកឆ្ងល់ដូចគ្នា ដែលជាអ្នកមានចម្ងល់ទៅវិញអាហ្នឹងវាអត់សមវាអត់ logic ដូចជារឿងទស្សនាបដី Express របស់បារាំងដែលបានសរសេរថាប៊ុនរ៉ានីជាអ្នកនៅពីក្រោយខ្នងការបញ្ជាឲ្យបាញ់សម្លាប់លោកស្រីពិសិដ្ឋពីលីកាបាទអាហ្នឹងគឺ គឺអត់ទៅប្តឹងកសែត Express ទៅប្តឹងលោកសំរងស៊ីដែលជាគណៈលើកយកកសែតនឹងមកនិយាយវាអត់សមបាទបាទអត់សមវាអត់សមហ្នឹងហើយបាទហ្នឹងហើយ ដេចអូនតលេសូមបន្តទៀតឥឡូវហ្នឹងហើយកុំឲ្យយើងពេលវេលាយើងយើងមានអីផ្សេងផ្សេងទៀតអត់តែត្រូវលើកឡើងខ្ញុំបាទគ្រាន់តែឆ្លើយជាមួយចំណាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងបងអូនបងអូនទេគាត់ខាងថាវរៈអឺបាទខ្ញុំយើងមានចំណាប់អារម្មណ៍បន្តិចចែកជូនបងប្អូនយើងហេតុអីក៏បានជាគាត់ហ៊ានបូជាសក់របស់គាត់ ទាំងនេះគាត់ធ្វើដើម្បីអ្វីដែរបាទសម្ដេចបងតលេបាទអឺនេះវាជាការចូលសូមេតា មានហ៊ុនវណ្ណៈហើយនឹងម្នាក់ទៀតអ្នកណា គេអញ្ចឹងខ្ញុំដូចប្រុសពីរស្រីមួយណាបាទដែលបងប្អូនបានបាទបាទតសក់នេះដើម្បីគុំនៅសន្តិភាពសុំនៅយុតិធធម៌សង្គមជាពិសេសឲ្យមានការដោះលែង នៅបុគ្គលិកបុគ្គលិកនៅសហជីពការទាំង8អ្នកហ្នឹងដែលគេចាប់ដាក់ពន្ធនាគារហ្នឹងបាទដែលគាត់ធ្វើពិធីកោសក់ហ្នឹងបាទកោសក់ហ្នឹងបួងសួងបាទសូមសេចក្តីសុខសេចក្តីចម្រើនដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាឲ្យមានយុត្តិធម៌នៅក្នុងសង្គមហើយឲ្យមានការដោះលែងអឺបាទសហជីពទាំង8រូបរបស់ Naga បាទបាទគឺជាការលះបង់របស់គាត់ណាបងប្អូនណាបាទ ហើយយើងឃើញថាពួកគាត់នៅតែបន្តធ្វើនៅសកម្មភាពសង្គមនៅបន្តនៅការតស៊ូមតិបាទនេះជាការតស៊ូមតិមួយដោយអហិង្សាបាទអហិង្សាប៉ុន្តែសកម្មបាទសកម្មដើម្បីជំរុញឲ្យតុលាការមានភាពយុត្តិធម៌បាទផងដែរឲ្យបាទនឹងខ្ញុំមានប៉ុណ្្នឹងហើយសម្រាប់តលេមានអ្វីចំណាប់អារម្មណ៍ចំពោះការ ខ្ញុំអឺសូមសរសើរនៅការលះបង់របស់ ពួកគាត់អឺពីព្រោះក្មេងក្មេងថៅវរៈនេះគឺល្អណាស់ពីព្រោះខ្ញុំយើងឃើញគាត់ចូលរួមតស៊ូទាមទាររឿងបរិស្ថានរឿងអីហើយឥឡូវនេះគាត់ឃើញអាភិបអយុធធម៌របស់បងប្អូនកម្មករកម្មការនី Nagaworld ដែលត្រូវគាត់ទៀមទាឲ្យមានយុទ្ធធរសោះត្រូវគេចាប់ឃុំខ្លួន8រូបទាំងអយុទ្ធធររងគ្រោះដោយសារគេរដ្ឋកាយក្រុមហ៊ុនរំលោភឲ្យមករង គ្រោះអាញាធរដែលខ្លួនឯងចាត់ទុកថាជាម៉ែជាឪហ្នឹងមកមករំលោភបង្ខំធ្វើបាបចាប់ឲ្យគ្នាជាប់គុកទៀតអាហ្នឹងរងរងគ្រោះពីបញ្ជាន់ណាបងរតនាឈឺចាប់បាទឈឺចាប់មកបើមិនជារឿងនឹងធ្លាក់មកលើយើងវិញណាបងរតនាឧទាហរណ៍ថាយើង ត្រូវក្រុមហ៊ុននៅកន្លែងធ្វើការយើងហ្នឹងគេ រំលោភសិទ្ធិយើងគេកាត់ប្រាក់ខែគេធ្វើបាបយើងមិនបើកលុយឲ្យយើងយើងតែប្តឹងទៀមទាយក រកជាតិធម៌យើងទៅណាយើងមិនទៅទៅទៅរដ្ឋាភិបាលទៅអឺប៉ូលីសដើម្បី ប្តឹង ថាក្រុមហ៊ុននឹងរំលោភអឺមិនមិនការងារយើងបាទយើងឈឺចាប់ហើយណាយើងទៅប្តឹងប៉ូលីសលេងពួយអាប៉ូលីសវាមិនទៅរកដោះស្រាយឲ្យយើងដែលយើងចាត់ទុកថាជាអាណាព្យាបាលណាបាទ បែរជាមកចាប់យើងដែលជាជនរងគ្រោះដាក់គុកទៀតអាហ្នឹងឈឺចាប់ណាបងមកខឹងរង គ្រោះមួយជាន់ហើយថែមមួយជាន់ទៀតណាអញ្ចឹងខ្ញុំគួរតែបងប្អូនយើង ដែលគាត់នេះនឹងចូលរួមគ្រប់គ្រង លើកទឹកចិត្តបងប្អូននៅ Nagawal ហើយការចូលរួមរបស់បងប្អូនខ្មែរថៅវរៈ3នាក់ការកោសក់កោអីហ្នឹងគឺខ្ញុំសូមសរសើរហើយនឹងក៏សូមគោរពនៅការចូលរួមលះបង់របស់បងប្អូនទាំង3នាក់នេះអឺបាទហើយសូមបងប្អូនដែលអាចជួយ លើកទឹកចិត្តគាត់បាទគ្រប់គ្រងគាត់ផងបាទសម្រាប់ការចូលរួមនេះបាទគឺខ្ញុំគ្រប់គ្រងហើយខ្ញុំអឺ គ្រប់ចំពោះនេះបាទហ្នឹងហើយបងប្អូនយើងនៅក្នុងប្រទេសមានលទ្ធភាព នៅក្នុងប្រទេសបងប្អូនជួយគាត់ទៅតាមមិនបាទថាយ៉ាងណាហើយហើយហើយកុំភ្លេចកុំភ្លេចជួយបងប្អូនបងប្អូនកម្មករនៅ Naga World ផងបើមានទឹកមានបាយកញ្ចប់មាននំប៉័ងអីបាទជួយហុចឲ្យគាត់ផងបាទជួយបាយជួយទឹកជួយអីឲ្យគាត់បានពិសាផងខ្ញុំឃើញគេធ្វើបាបពួកគាត់ អត់មានប្រគុណអនាម័យមានស្អីស្អីខ្ញុំឃើញគេផ្ញើវីដេអូអីមកគឺជាការមួយលំបាកមែនតើណាបងប្អូនណាបាទខ្ញុំឃើញរបបនេះមួយវាសាហាវជាងរបបប៉ុលពតទៅទៀតបាទជាងប៉ុលពតទៅទៀតបាទហើយហ្នឹងហើយបងប្អូនទាំងអស់ត្រូវចូលរួមជាមួយគាត់ទាំងអស់គ្នា ដើម្បីតស៊ូមតិទាំងអស់គ្នា បាទតស៊ូមតិទាំងអស់គ្នាបាទអឺបាទបងអឺខ្ញុំសូមអឺ មុនហ្នឹងខ្ញុំឃើញខមមិនមួយខ្ញុំចង់អានដែរអឺជំរាបសួរបងផល្លាណប់បាទជំរាបសួរអឺអូខេមានខមមិនមួយឈ្មោះរដ្ឋារដ្ឋាគាត់សួរថាតើព្រះអាទិត្យរះនៅខែណាបងអូនបាទសំណួរនេះខ្ញុំសូមឆ្លើយចេះសម្រាប់មិនមែនតែគាត់ទេសម្រាប់អ្នកដែលមានគំនិតសួរសួរសំណួរនឹងដូចគ្នាអឺព្រះអាទិត្យបើយើងនិយាយអំពីព្រះអាទិត្យវិញ ព្រះអាទិត្យគឺម៉ោង5កន្លះម៉ោង6ហ្នឹងចាប់ដើមរេះហើយអាហ្នឹងបើគាត់យើងឆ្លើយទៅតាមសំណួរគាត់ត្រង់ប៉ុន្តែបើសិនជាគាត់ចង់សួរនៃព្រះអាទិត្យសំដៅទៅលើសង្គ្រោះជាតិបាទគឺយើងអត់បដោតអារម្មណ៍សួរថារះនៅពេលណានៅពេលណីទេគឺយើងធ្វើសកម្មភាពដើម្បីបើកផ្លូវឲ្យមានសង្គ្រោះជាតិនឹងរះឡើងវិញវាយើងលើកឧទាហរណ៍ថាយើងជិះកប៉ាល់កប៉ាល់ទាំងអស់គ្នាពេលនោះស្រាប់តែ កប៉ាល់យើងលិចធ្លាយទឹកកំពុងតែបាញ់ចូលក្នុងកប៉ាល់បាទយើងត្រូវនាំគ្នាយើងជាកតបកិច្ចគឺយើងត្រូវនាំគ្នាជួយ រកវិធីបិទកន្លែងលិចហើយនឹងដងទឹកចេញពីកប៉ាល់ហ្នឹងយើងកុំតែឆ្លេឆ្លាសួរគេ បាទតែចំណាយពេលរត់ទៅសួរគេអង្ការបានទឹកឈប់លិចអង្ការបានអស់ទឹកបានដង ទឹកចេញពីកប៉ាល់ហើយយើង បលតរត់ទៅសួរគេអ្នកសួរខាងក្រោមគេមិនឆ្លើយរត់ទៅសួរខាងលើខាងលើមិនឆ្លើយរត់ទៅសួរអ្នកនៅកដាលអ្នកកដាមឆ្លើយទៅសួរខាងមុខទៅសួរអ្នកខាងក្រោយបាទយើងចំណាយពេលសួរទៅនឹងសំណួរដែលយើងអត់បាន ប្រយោជន៍ជាជាងយើងទៅចូលរួមដង ទឹកដុះទឹកចេញពីកប៉ាល់ដែលកំពុងលិចហ្នឹងបាទអានឹងទើបជារឿងដែលយើងគួរធ្វើបាទអរគុណបាទអរគុណបានឆ្លើយតបទៅបងប្អូនយើងដែលបានខមមិនបាទហើយខ្ញុំអត់មានអីទៀតទេ បាទគឺប៉ុណ្ណឹងការចូលរួមប៉ុណ្ណឹងសម្ដេចអូនដាលេមានអ្វីបន្ថែមទៀតបាទអត់ទេទេបងយើងមួយម៉ោងកន្លះហ្នឹងគឺគួរសមហើយខ្ញុំឃើញបងប្អូនយើងក៏ចូលរួម បានដល់ទៅ800នាក់ដែរណាសរុបទាំង3 channel ណាបាទបាទបាទប៉ុន្តែអញ្ចេះបងខ្ញុំពីព្រោះខ្ញុំឃើញហើយ ទូទួផេកយើងនឹង គឺมันអាចឡើងលើសពី450 500ទេអញ្ចឹងដូចខ្ញុំថាយើងគួរតែត្រៀមផ្សាយផេកថ្មីដែលមានលេខ3នៅពីមុខនេះទាំងអស់គ្នាដែលបងប្អូនកំពុងតែចូលរួមទស្សនាមានតែ58នាក់ទេផេកចាស់ហ្នឹងគឺមាន375នាក់ដូច្នេះខ្ញុំថាអឺយើងនឹងនឹងត្រៀមនឹងផ្សាយនៅផេកថ្មីចាប់ពីថ្ងៃនេះតទៅបាទអឺ រីឯបងប្អូនដែលទស្សនានៅក្នុង YouTube ហ្នឹងគឺមានចំនួនច្រើននៅច្រើន ល្អគឺដល់ទៅ298មុននឹង300នាក់បាទបាទបាទបាទអញ្ចឹង YouTube យើងនឹងមានការមានសន្ទុះមានការគ្រប់តច្រើនមែនទែនបាទបាទអូបងបង Richard បងឯងមើលមិនឃើញ comment ដោយសារតែបងឯងកំពុងតែមើលនៅក្នុង page ទី3 អឺលោកពូរិឈិតមើលនៅក្នុងเพจហ្នឹងត្រូវហើយពីព្រោះនេះគឺជាเพจថ្មីដែលពួកខ្ញុំកំពុងតែត្រៀមនឹងផ្សាយលោកពូរិឈិតបាទលោកពូរិឈិតគាត់មើលនៅក្នុងเพจទី3បាទបាទបាទហ្នឹងហើយអឺเพจហ្នឹងលោកពូគាត់មើលនៅទីហ្នឹងត្រូវហើយប៉ុន្តែអត់គាត់ឃើញខមមិនដោយសារតែមានមនុស្សតែ58អ្នកមើលបាទតែ55អ្នកមើលអញ្ចឹងเพจថ្មីហ្នឹងគឺពួកយើងនឹងត្រៀមនឹងផ្សាយទៅលើเพจថ្មីហ្នឹងហើយពីព្រោះមានការព្យាយាមរំខាន បំផ្លាញเพจរបស់ទូទស្សនកិច្ចការពីក្រមខាងគណៈបព្វជិជនដោយសារតែមរយៈហ្នឹងគឺយើង បាននិយាយចំចំណុចក្តៅចំណុចរសើបរបស់ពួកគេជាច្រើនបាទបាទអរគុណបងប្អូនលោកនាងកញ្ញាទាំងអស់ដែលបានកំពុងតាមដានទស្សនាការផ្សាយរបស់ទូទស្សន៍សម្ដែងអ្នកការខ្មែរហើយខ្ញុំសូមជម្រាបថាទូទស្សន៍សម្ដែងអ្នកការខ្មែរមាននេតិជួបជាមួយនឹងមហាជនសម្លេងមហាជនហើយដែលមានការខលចូលពីបងប្អូននៅទូទាំងពិភពលោក តែម្ដង បាទហើយតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំនៅលើកញ្ចក់ទូទួលនេះហើយថ្ងៃនេះមិនមែនជានេតិសម្លេងមហាជនទេហើយខ្ញុំនឹងបើកការផ្សាយនេតិសម្លេងមហាជននោះនៅក្នុងថ្ងៃសៅរ៍វេលាម៉ោង8យប់បាទនៅ ខាងសហរដ្ឋអាមេរិកត្រូវនឹងម៉ោង8ព្រឹកនៅក្នុងប្រទេសកម្ពុជានៅថ្ងៃសៅរ៍រៀងរាល់ថ្ងៃសៅរ៍ហើយបើសិនជាខ្ញុំមានពេលខ្ញុំនឹងរកពេលឲ្យបានមួយសប្តាហ៍2ថ្ងៃបាទ2ថ្ងៃដើម្បីទទួលជួបជាមួយនឹងបងប្អូនទាំងអស់ដែលចង់បញ្ចេញមតិយោបល់ ពីប្រវត្តិសាស្ត្រផ្សេងផ្សេងបាទពីអតីតកាលដែលបងប្អូនធ្លាប់តស៊ូយ៉ាងណាយ៉ាងណាបងប្អូនអាចបញ្ចេញបច្ច័យជូនដល់បងប្អូនប្រជាពលរដ្ឋដល់យុវជនដល់អ្នកចំនួនក្រោយឲ្យបានដឹងបាទពីព្រោះបងប្អូនយើងមានមួយចំនួនគាត់មានគាត់មានបាទប្រវត្តិសាស្ត្រច្រើនណាគាត់ចេះដឹងច្រើនបាទអញ្ចឹងខ្ញុំ ប្រកាសថាខ្ញុំបើកថ្ងៃសៅរ៍ម៉ោង8យប់នៅភូមិខាងកើតបាទត្រូវនឹងម៉ោង8ព្រឹកនៅប្រទេសកម្ពុជាហើយបងប្អូននៅប្រទេសផ្សេងផ្សេងទៀតសេរីម៉ោងតាមម៉ោងប្រទេសកម្ពុជាចោះបាទហើយនឹងខលចូលមកទូទួលមនសិការខ្មែរដើម្បីបញ្ចេញមតិយោបល់បាទគឺគាត់មួយចំនួនគាត់បានខលចូលគាត់សប្បាយរីករាយគាត់បានបញ្ចេញនៅអ្វីដែលគាត់មាននៅក្នុងខ្លួនគាត់សប្បាយចិត្តគាត់បាទនឹងជាកម្មវិធីដែលខ្ញុំបានរៀបចំបាទ បាទសម្ដេចបងតលេសបាទសូមអញ្ជើញអរគុណបងខ្ញុំឆ្លៀតឱកាសហ្នឹងក៏ខ្ញុំចង់ជម្រាបបងប្អូនអំពីរឿង page ថ្មីយើងដដែលពីព្រោះយើងព្យាយាមប្រម៉ូទរៀបចំ page ថ្មីយើងឲ្យបងប្អូនគាត់ចូលទៅមើលនៅក្នុង page ថ្មីយើងវិញចាប់ពីថ្ងៃហ្នឹងទៅដូច្នេះខ្ញុំសូមអនុញ្ញាតបង្ហាញ share screen ទៅលើ page ថ្មីរបស់ពួកយើងបាទសូមបងប្អូនមើលពិធីណែនាំទាំងអស់គ្នាបាទនេះ បងបងរតនាឃើញទេខ្ញុំដាក់ចូលនៅក្នុងនេះបាទនេះគឺជានៅលើ Facebook របស់ខ្ញុំហើយយើងឃើញទេបងប្អូនណាបាទនឹងឃើញនៅលើ page YouTube អ្នកសិកា ចាស់បងប្អូនដែលកំពុងតែមើលជាង340នាក់នៅលើ page YouTube អ្នកសិកាចាស់នេះបងប្អូនអាចចូលទៅ ទៅ page របស់ YouTube អ្នកសិកាបាទអឺខ្ញុំកំពុងតែមើលអឺ page របស់ YouTube អ្នកសិកាបាទអឺ នេះតាមពិតទៅ នេះជា page អឺអូខេខ្ញុំ share នេះមួយទៀតសិនសូមអធិស្ឋានបាទចាំ plate បាទអូ share អត់បានច្រឡំអឺ នេះនៅលើបងប្អូនអាចចូលទៅមើលនៅក្នុង profile ខ្ញុំក៏បានបាទណាបង្ហាញចូលនៅលើ profile ខ្ញុំតែម្ដងវិញបាទនៅលើ profile ខ្ញុំនោះគឺខ្ញុំបាន pin ជាប់នៅលើនឹងតែម្ដងបាទគឺ page ទូទួលមនសិការនេះបាទបងប្អូនឃើញដាក់លេខ3នៅចំពីមុខហ្នឹងបាទគឺជា page ថ្មីរបស់ពួកយើងហើយដែលមានរូបពីក្រោយពួកយើង6នាក់បាទ ពួកយើង6នាក់ហ្នឹងគឺជាភ័យថ្មីហើយបងប្អូននៅលើហ្នឹងគឺក៏ខ្ញុំបានដាក់ link តំណភ្ជាប់នៅលើហ្នឹងស្រាប់ដើម្បីឲ្យបងប្អូនងាយស្រួលចូលទៅបាទនេះអសនេះអសនៅខាងលើនេះបាទ https www.facebook.com/voi ខ្មែរនេះបាទបងប្អូនចុចនៅលើហ្នឹងទៅគឺវានឹងនាំបងប្អូនអឺ ជាស្វ័យប្រវត្តិតែម្ដងចូលទៅក្នុង page ថ្មីរបស់ទូទស្សន៍យើងហ្នឹងបាទហើយបងប្អូនកុំភ្លេចចុចនេះបាទចុច like បាទចុច like ហ្នឹងបាទចុច like ដើម្បីទទួលបានពេលរាល់ការផ្សាយរបស់យើងវានឹងលោតឲ្យបងប្អូនឃើញបាទកុំឲ្យបងប្អូនគាត់ថាហេតុអីឃើញអត់ឃើញទូទស្សន៍ថ្ងៃហ្នឹងផ្សាយអញ្ចឹងអីអញ្ចឹងណាវាអត់លោតឲ្យឃើញណាបាទអញ្ចឹងបងប្អូនចុច like បាទហ្នឹងហើយបាទបន្ទាប់ពីចុច like ឲ្យបងប្អូនមើល follow setting បាទចូលមក follow ហ្នឹងបាទយើង follow setting ហ្នឹង បាទយើងដាក់ favorite ណាបាទដាក់ favorite ណាបាទលើកចុច favorite ហ្នឹងមកបាទចុចពាក្យ favorite ហ្នឹងមានន័យថារាល់ការផ្សាយរាល់ការ post របស់បងប្អូនក្រមការងារយើងខ្ញុំហ្នឹងគឺនឹង Facebook គេនឹងបញ្ជូនសញ្ញាទៅទៅទូរស័ព្ទបងប្អូនដើម្បីឲ្យបងប្អូនដឹង បាទដូច្នេះអត់បាត់ការផ្សាយបាទបាទនឹងជាដើម្បីភាពងាយស្រួលបាទសូមចែករំលែកប៉ុណ្ណឹងបាទសូមអរគុណ បាទសូមអរគុណបងប្អូនយើងទាំងអស់ដែលតែងតែគ្រប់គ្រងការផ្សាយរបស់ទូទួលសម្លេងអ្នកស្ការខ្មែរបាទអរគុណណាស់ចំពោះការចូលរួមតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ហើយខ្ញុំទាំងពីរអ្នកសូមអរគុណសូមជូនពរដល់បងប្អូនទាំងអស់សូមជួបប្រទេសតែសេចក្តីសុខសេចក្តីចម្រើនទាំងបងប្អូននៅក្នុង YouTube ទាំងអស់ផងដែរ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 comment មកបាទបាទដាក់បត់កោះកងខាងលើគេនឹងទៅពីព្រោះវីរភាពរបស់បងប្អូនខាងអូខេបាទខាងហ្នឹងហើយថាវរៈខ្មែរថាវរៈក៏ដូចជាបរិស្ថានបាទសូមដាក់ជាចំណងដែរសម្រាប់បាទសូមអរគុណសូមបាទបាទអរគុណបង